អនុមោទនីស្ដាប់នៅធម្មសាកិច្ឆាការសន្ទនាប្រធរដូចតទៅ សូមអនុមោទនី ណាជាបឋមខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់គពងខ្ពស់លើលោកនិងសូមក្រាបថ្វាយបង្គំចំពោះព្រះគុណម្ចាស់ព្រះធេរានុធេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមចម្រើនពរលោកលោកស្រីនិងនាងកញ្ញាញាតិញោមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសុក្រ 900ខែ9កើតខែអាសត់ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី15ខែតុលាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីសន្ទនាប្រធរដែលមានការនិមន្តចូលរួមពីគុណម្ចាស់ពីព្រះអង្គហើយនិងឧបាសិកា2នាក់ព្រមទាំងខ្ញុំកណ្ណាជាអ្នកសម្រួលផងដែរចំនួន5 5នាក់ណា5 3អង្គនិង2 2នាក់ ចឹងសូមស្វាគមន៍គុណចាស់មកជួបជាមួយនឹងវាគ្មិនរបស់យើងជាខាងដើមខ្ញុំមណាសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ញាណសារណោនិមន្តគង់នៅក្នុងវត្តធម្មសាមគ្គី នៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានហើយសូមថ្វាយបង្គំចំពោះគុណចាស់ចន្ទជុតនិមន្តគង់នៅក្នុងវត្តរស្មីរតនសាមគ្គីនៅទីក្រុងព្រីស្បិនដោយសេចក្តីគោរពជាថ្លា ហើយសូមចម្រើនពរស្វាគមន៍ឧបាសិកាណប់សវណ្ណមកពីខាងទីក្រុងរំពេញដោយសេចក្តីរាប់អានផងដែរហើយនឹងសូមស្វាគមន៍ភ្ញៀវបន្តទៀតគឺឆអីថាវរៈ sorry ថាវរៈមកពីខាងខេត្តកណ្ដាលជាអ្នកសមូតផងដែរអញ្ចឹងសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីរបស់យើង ជាបដើមជាបដើមខាងដើមគឺខ្ញុំកណាសូមប្រគល់ទីនទីឲ្យគុណចាស់ចន្ទជូតតមេតាធ្វើសេចក្តីផ្ដើមក្នុងកម្មវិធីខ្ញុំស្មូតស្មូតសិនអឺសាមគ្គីស្មូតសិនអសូមអញ្ជើញស្មូតសិនគឺទូនទីរបស់ថាវរៈ sorry អញ្ចឹងសូមអញ្ជើញថាវរៈមេតា ចាប់ដើមការស្មូតរតនរតនគុណម្ចាស់សម្ដែងពធទេសនាដូចតទៅសូមអញ្ជើញ ជប់ជប់ជប់ជប់ជប់តន់លឺទេសម្រាប់សម្រួលព្រះគុណម្ចាស់សុបញ្ញោពោសវឿងព្រមទាំងធម្មវិក្មិនណសរណោយើងបូករណាសូមតែមកការក្រកសូមតែមកការក្រកថ្វាយបង្គំព្រះអង្គគ្រូព្រះនាមច័ន្ទតោចូលតោលឿ ករណានឹងសូមជម្រាបសួរដល់បងស្រីផងបងស្រីនុកសុវណ្ណជម្រាបសួរណាអ្នកបងពេលនេះដែរកាលណានេះខ្ញុំសូមអរតនាព្រះគុណម្ចាស់សម្ដែងព្រះធម៌ទេសនាដូចតទៅសូមអនុមោទនាអរហង្គរីខ្ញុំម្ចាស់ សូមឱកាសក្រាបប្រតិបត្តិដល់អពួកបរិស័ទដែលជាប់ខាត់ដីកំវល់ ហើយមកប្រជុំគ្នាព្រោះប្រាថ្នាយកកុំសល់ហេតុនេះសូមដំកល់តាំងចិត្តស្ដាប់ អូទេសនាដើម្បីជាពូជបននឹងជាគុណច្រើនណាស់ណាអំណាច អាចស្ដាប់ទេសនាអើយជ្រះថ្លាក្នុងសន្តានសូមតាំងចិត្តឲ្យស្អាត ខ្ញុំអរតនីការនិមន្តលោកនិទានហើយទូលមានដល់បរិស័ទទាំងអង្គគ្នាហេតុនេះ នៅសត្វដែលប្រតិបត្តិពលត្រីប្រាកបកំចរចានិយាយគ្នាសូម តាំងចិត្តសម្ដាប់នៅព្រះធម៌ដូចតទៅសូមអនុមោទនីសាធុសាធុចឹងសូមនិមន្តបន្តរតនទេសនាដូចតទៅជប់ជប់ជប់ជប់បានលឺខ្ញុំបានព្រះករណាសូម លើលើលើនមស្ការថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសូមថ្វាយបង្គំគុណចាស់ទាំងពីរព្រះអង្គចាស់ញាណសារណោគុណចាស់សវណ្ណបញ្ញោនៅខាងទីក្រុងស៊ីដនីនិងសូមថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលមានប្រកបដោយចងស្ដាប់ព្រះធម៌តាមកាលឡាយ សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់ដែលមាន ប្រកបៃចូលមកស្ដាប់ព្រះធម៌តាមការឡាយដល់រាត្រីថ្ងៃសុក្រនេះហើយនឹងចម្រើនពរញោមមកបាសិកាទាំងទាំងទ្វេរូប បាសិកានប់សវណ្ណហើយនៅបាសិកាថាវរៈ មានវត្តមាននៅក្នុងបន្ទប់ផ្សាយធัวហើយសម្រាប់នេះម៉ោង7 12នាទីយប់នៅទីក្រុង Brisbane ហើយម៉ោង8 12នាទីយប់នៅទីក្រុង Sydney ណាខុសគ្នាមួយម៉ោងឡើយហើយនៅខាងប្រទេសកម្ពុជាម៉ោង4 12នាទីមកងាយដែរហើយណាថ្ងៃនេះស្ថិតនៅក្នុង ថ្ងៃ10ថ្ងៃ9កើត ខែអាសត់ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃថ្ងៃសុក្រទី15ខែតុលា ឆ្នាំ2021ណាតបតបទៅខ្ញុំកណាសូមឱកាសពីគុណចាស់ទាំងពីរព្រះអង្គដើម្បីបានអរដ្ឋនាប្រធមមកខាងដើមណាហើយ យកបាសិកាសមុទ្រមិញទៅដូចជាដាច់ទៅវិញណាណាតែជាមិនហ៊ានឲ្យយូរណាអ៊ីនធឺណិតខ្សោយតាមមើលហើយខ្ញុំណានេះក៏និយាយទៅដូចកកមិនសូវស្រួលដែរណាឥឡូវនេះឈឺដាតជាអីណាចឹងសំឡេងនេះរៀងលើខ្សោខ្សៅស្ដាប់ដូចច្បាស់ដែរណានេះតែណា ដោយច្បាស់អរគុណច្រើនហ្នឹងហើយសមរតម្បាញ់មាញ់ហ្នឹងអោយអ្នកស្ដាប់ធរហ្នឹងកុំអោយងាកមកងាកក្រោយកុំអោយងាកឆ្វេងងាកស្ដាំយ៉ាងខ្ញុំសវណ្ណគួយឲ្យត្រង់បងគួយឲ្យត្រង់កុំអោយងាកក្រោយងាកឆ្វេងងាកស្ដាំអីហ្នឹងគួយមកបែរមុខត្រង់មកណែហើយ តារាសមូតមិញហ្នឹងក៏យើងបានស្ដាប់ហើយហើយញោមឈ្មោះថាវរៈចាប់ដើមស្មូតបាញ់មិញហ្នឹងតាមពិតពាក្យហ្នឹងយើងអត់ប្រើពាក្យអរហង្គទេតែកាលណាប្រើពាក្យអរហង្គទៅជាព្រះអរហន្តណាដល់ពេកណាណាយើងត្រូវប្រើពាក្យអហង្គអហង្គរីខ្ញុំណារីខ្ញុំម្ចាស់នេះដល់អរហង្គមិនមែនប្រែរីខ្ញុំម្ចាស់ទេហ្នឹងណា ចឹងពាក្យហ្នឹងយើងប្រើពាក្យថាអហង្សអហង្សរីខ្ញុំម្ចាស់ហើយគាត់ហ្នឹងក៏ឃើញស្មោច្រើនគ្មានអឺ channel នៅក្នុង YouTube អីហ្នឹងឃើញដើរស្មោតពេញដុបពេញប្រៃដែរហ្នឹងណាតាមវាស្រែតាមអីតាមស្រែតាមចំការ តាមអីហ្នឹងឃើញស្មោតណាតាមបត់ទៀនតាមផ្ទះតាមអីណាឃើញសັບអស់ហើយឃើញសັບ ហើយកម្មវិធីរបស់សន្ទនាប្រធមប្រចាំថ្ងៃសុក្រក្នុងរាត្រីនេះ គឺព្រឹត្តទៅនៅក្នុងបញ្ញកិរិយាវត្ថុទី1ដដែលដែលទានវយៈបនដែលសម្រេចដោយការអយទានណាហើយសំដែងមកច្រើន តែច្រសប្តាហ៍ដែរហើយណាណាសំឡេងឮញ័រញ័រទាំងសំឡេងមិនសូវល្អញ័រញ័រណាញោមនៅខាងកុលបរិយក៏ថាសំឡេងខ្ញុំណានិយាយទៅរាវឮឮញ័រញ័រអត់ច្បាស់អញ្ចឹងកូនចាស់នៅខាងនេះមិនដែរតែញ័រញ័រដែរហ្នឹងណាញោមសវណ្ណសំឡេងលើច្បាស់ទេបងលើតា ធម្មតាតាមែនអាលើធម្មតាអញ្ចឹងតទៀតអាចអាចមកពីអ៊ីនធឺណិតញោមឬក៏យ៉ាងណាបើឬមួយក៏អ៊ីនធឺណិតថ្មប៉ុន្តែគាត់ចាស់ខាងទៀតនេះថាលឺច្បាស់អត់អីទេបងលឺលឺច្បាស់អត់អីទេណាអរគុណច្រើនច្បាស់ចាយគុណសន្តានីអំពីទានមយៈបើគិតមកដល់សប្តាហ៍នេះចូលសប្តាហ៍ទី10 15ហ៎15តែណា15 16កណាភ្លេចបាទពី15 16បើគិតទៅ4សប្តាហ៍មួយខែណាកណាដាក់នៅលើ នឹងដែរតែបើមិន8សប្តាហ៍2ខែ12សប្តាហ៍3ខែ បើ16 15 6ខែណាចឹងសន្តានាអំពី ទាននៃវយៈហ្នឹងឃើញថាច្រើន ជាងគេណាច្រើនណា ហើយទៅបញ្ញកិរិយាវត្ថុដល់ទៅទៀតយើងមិនជាច្រើនអញ្ចឹងណាហើយក្នុងការលើកអំពីទានដែលមយៈមកសំដែងហ្នឹងគឺថាហោហែមកឥឡូវយើងសំដែងចូលមកដល់សពរិសទាន5យ៉ាងដែលមានសំដែង នៅ ក្នុងគម្ពីរអង្គតរនិកាយបញ្ចកនិបាត ណានៅ ក្នុងដាក់ថ្មីលេខ80លេខ45ទំព័រ88ដែរនៅក្នុងតិកណ្ឌកៃវៈតិកណ្ឌកៃវៈហើយសាពរិសទានសោតហ្នឹងគឺជាប្រសូតទី8នៅក្នុងតិកណ្ឌកៃវៈណាសម្ដែងអំពី ទានរបស់សពរោះ5យ៉ាង ទី1គឺសទ្ធាយៈទានឡើងតេតិការអោយទានដោយសទ្ធា ទី2សកច្ចੰទានឡើងតេតិណាការទានដោយសេចក្តីគោរពហើយទី3ការលែអ្នកទានឡើងតេតិការអោយទានតាមការគួរទី4អនុកហេតចិត្តោទានឡើងតេតិ ដោយទានដោយចិត្តអនុគ្រោះទី5អត្តានញ្ចៈបរញ្ចៈអនុបហច្ចៈទានាងតេតិឲ្យទានដោយមិនបៀតបៀនខ្លួនឯងនិងមិនបៀតបៀនអ្នកដទៃអញ្ចឹងយើងសន្តានាពីសព្ទាមុនមុនកន្លងទៅគឺយើងសន្តានាដល់ទី2គឺសកច្ចੰទានាងតេតិណាឲ្យទានដោយសេចក្តីគោរព ហើយយើងបានសន្ទនាមកច្រើនដែរហើយហើយនៅក្នុងរាត្រីនេះចូលដល់ទី3ហើយណា ការលេអ្នកទានឹងទេតិឲ្យទានតាមកាលតែខ្ញុំនៅអាត្មាសូមនិយាយចូលទៅនៅក្នុងទី2សិនទៅចាំយើងសន្ទនាទី3បន្ត ការធ្វើទានដោយសេចក្តីគោរពណា គោរពទាំងទាំងពីរចំណែកគឺគោរពទាំងការចាត់ចែងតយធម៌គោរពទាំងបរិយាកាសអ្នកទទួលទានហើយបុគ្គលដែលអាចធ្វើទានដោយសេចក្តីគោរពតើតែឆ្លាតដែរតើតែឆ្លាតតើតែជាសប្បុរសដែរបើសិនជាមិនឆ្លាតទេ ហ្នឹងគឺខ្វះការគោរពហើយខ្វះការគោរព ជាក់ស្ដែងដូចធ្វើតបថ្ងៃអញ្ចឹង មានពុទ្ធបរិស័ទមួយចំនួនក៏ធ្វើដោយ ខ្វះការគោរពណាពេលខ្លះគឺมันបានគោរពចំពោះការចាត់ចែងតយខពេលខ្លះក៏មិនបានគោរពចំពោះ បដិគាហកៈអ្នកទទួលលោះហើយពេលដែលបានផលមកក៏មិនល្អដែរមិនល្អណាតបីថាទៅកើតជាមនុស្សក្នុងអត្តភាពណាណាក្នុងជាតិណាណាមានទ្រព្យសម្បត្តិច្រើន មានភោគៈសម្បត្តិច្រើន ជាអ្នកមាននៅ រូបសម្បត្តិល្អអីយ៉ាងណាយ៉ាងណាក៏ដោយក៏ប៉ុន្តែចិត្តរបស់ប្រព័ន្ធនោះគឺថាមិនបង្អន់ទៅ ដើម្បី ប្រើប្រាស់មិនបង្អន់ទៅដើម្បីបរិភោគអាហារឆ្ងាញ់ឆ្ងាញ់មិនបង្អន់ទៅដើម្បីប្រើប្រាស់នៅសម្ពត់ជីវរល្អល្អមិនបង្អន់ទៅដើម្បីប្រើប្រាស់សេនាសនៈបណ្ឌិតបណ្ឌិតអីណា ហើយមិនបង្អន់ទៅដើម្បីបរិភោគប្រប្រាស់កម្មគុណដែលល្អល្អប្រកបណាត់ក៏ដូចជាជនដតីដតីមានភរិយាឬក៏ស្វាមីឬក៏កូនទាសាទាស័យជាដើមនោះមិនស្ដាប់បង្គាប់ណាមិនស្ដាប់បង្គាប់តែដឹងវាជាទោសកំហុសរបស់បុគ្គលហ្នឹងដោយខ្លួនឯងចឹងណាដោយខ្លួនឯងយើងនិយាយទៅជាមួយនៅដតី ដូចជាពុកម្ដាយនិយាយទៅជាមួយកូនគេមិនស្ដាប់ឬក៏និយាយទៅជាមួយនឹងអ្នកណាអ្នកណាគេមិនស្ដាប់អាហ្នឹងវាមិនមែនជាកំហុសរបស់អ្នកដតីនោះនោះទេវាមកពីកំហុសរបស់យើងមានន័យថាយើងវាមានអាពូជសន្សំមកហ្នឹងធ្វើឲ្យអ្នកដតីគេមិនយកចិត្តទុកដាក់ស្ដាប់ពាក្យរបស់យើងអាហ្នឹង វាជាតោកំហុសរបស់យើងមិនមែនជាតោកំហុសរបស់អ្នកដតីតែហេតុអីបានជាគេមិនស្ដាប់អញហើយបើសិនជាយើងល្ងងយើងកើតបាបទៀតកើតបាបទៀតកើតបាបត្រង់ថាបើគេមិនស្ដាប់ខឹងគេជេរគេណារហូតដល់ឈានដល់ការវេយដំច្រំធាក់គេទៀតអាហ្នឹងគឺបាបមួយកម្រិតទៀត ញោមសុវណ្ណអញ្ចឹងនិយាយមួយកូនមកគេមិនស្ដាប់អីហ្នឹងបើខឹងទៀតអាហ្នឹងគឺបាបទៀតណាបាបទៀតហ្នឹងហើយអ្នកខ្លះថាខឹងមួយកូននៅក៏បាបមានអីបាបម៉ែឲ្យខឹងមួយកូនមានអីបាបជេរទូនមានតើវាយទូនមានតើហើយធម្មតាយើងយើងត្រូវមើលចិត្តរបស់យើងនោះចិត្តអីខឹងនឹងចិត្តអីមេត្តាចេះខឹងណាមេត្តាហ្នឹងករណាចេះខឹងណា មុទិតាចេះខឹងណាអពេខាចេះខឹងណាគឺអត់ទេតើតោសៈមិនចេះខឹងហើយបើតោសៈកើតឡើងហើយថាអត់បាបហ្នឹងដូចវាបច្រាស់ខ្សែទឹកណាណាយល់យល់ច្រាស់ផងណាណាអញ្ចឹងយើងត្រូវសិក្សាយល់ថាគណៈដែលយើងខឹងជាមួយកូនក៏វាមានតោសដែរហើយមានតោសមិនមែនតែថាតែយើងខឹងជាមួយកូននោះទេគឺមិនមែនតែថា ខាងលុយកូននោះទេគឺដោយសារចិត្តរបស់យើងនេះវាមានទោសណាចិត្តរបស់យើងវាមានទោសគ្រឿងសំញ៉ាំនេះវានៅក្នុងចិត្តរបស់យើងនេះអាគ្រឿងសំញ៉ាំហ្នឹងខ្ញុំសវណ្ណដែរលើពាក្យហ្នឹងទេអាគ្រឿងសំញ៉ាំណាគ្រឿងចាក់ស្រេះនេះណាបណ្ដាញចាក់ស្រេះគ្រឿងសំញ៉ាំវាសំញ៉ាំទៅដោយរាគៈសំញ៉ាំទៅដោយតោសៈទៅដោយមោហៈហ្នឹងណា ចិត្តរបស់យើងនៅថ្ងៃនេះសំញ៉ាំណា ហ្នឹងហើយមួយថ្ងៃមួយថ្ងៃហ្នឹងគឺថារវល់មិនដឹងថាស្អីខ្លះទេណាដឹងស្អីខ្លះទេរវល់ណាស់ហើយពេលដែលចិត្តរបស់យើងសាមញ៉ាំអញ្ចឹងទៅពុទ្ធព្រះអង្គប្រាប់ថាការរស់នៅរបស់យើងរាល់ថ្ងៃនោះវាបាតដូចជារស់នៅ នៅក្នុងផ្ទះដែលដែលមានតំបូលប្រក់បាំងអត់ចិត្តអញ្ចឹងពេលដែលភ្លៀងធ្លាក់ចុះមកគឺទឹកនឹងវាស្រក់ចូលដែរទឹកធ្លាក់ ទឹកភ្លៀងធ្លាក់ស្រស់មកចុះមកគឺស្រក់ចូលស្រក់ចូលក្នុងផ្ទះហ្នឹងហើយធ្វើឲ្យពុកបកងបែរណែងធ្វើឲ្យខូចដបូលឬក៏ថាអឺក្នុងផ្ទះហ្នឹងសើមក្តារសើមអីពុកខុយរបស់របរទៅសម្បត្តិនៅក្នុងផ្ទះហ្នឹងគឺត្រូវវិនិច្ឆ័យត្រូវវិនិច្ឆ័យដោយសារតែភ្លៀងធ្លាក់មកគឺស្រក់ចូលដបូលដែលប្រក់បាំងមិនចិត្តមិនល្អយ៉ាងណាចិត្តរបស់យើងគឺអញ្ចឹងឯង កាលណាបើប្រក់បាំងមិនល្អគឺថាអប់រំទុនមានអត់បានគ្រប់គ្រងអត់បានគឺអឺភ្លៀងគឺរាគៈតោសៈមហៈនឹងអីគឺវាជ្រាបចូលរហូតធ្វើឲ្យទៅទឹកធ្វើឲ្យសើមលោះហើយក៏រស់នៅអត់ស្ងប់ទេរស់នៅអត់ស្ងប់រស់នៅពពេញទៅដោយភាពលោភលន់រស់នៅទៅដោយភាពក្តៅក្រហាយអីរស់នៅទៅដោយភាពវង្វេងងប់ងល់ទៅនៅក្នុងកាមគុណនៅក្នុងលោកអីចឹងតែណា ហ្នឹងតេតងទៅជាមួយនឹងការនិយាយទៅកាន់អ្នកដតីគេមិនស្ដាប់វាមិនមែនមកពីកំហុសរបស់អ្នកដតីនោះទេណាមកពីយើងវាមានពូជនៅ ក្នុងចិត្តដែលធ្វើឲ្យគេមិនស្ដាប់មិនស្ដាប់ហើយរួមផ្សំទៅ ជាមួយនឹងគេ ខ្វះការអប់រំផងគេខ្វះការអឺយល់ដឹងផងទៅក៏គេអត់ស្ដាប់ទៅអានោះរួមផ្សំគ្នាអញ្ចឹងដែរណា ហើយដែលថាដែលថាអ្នកដតីដែលគេអត់ស្ដាប់យើងថាគេវាមិនល្អទៅចោះតែវាមកពីតោរបស់យើងដែលយើងផ្លឹបសន្សំធ្វើមិនឲ្យគេគោរពឡើងដែរណាធ្វើឲ្យគេគោរពឡើងហើយចំណុចមួយទៀតតេតងទៅជាមួយនឹងចិត្តដែលមិនបងអោនទៅ ក្នុងការបរិភោគប្រើប្រាស់អាហារឆ្ងាញ់ឆ្ងាញ់ឬក៏សម្ពុតល្អល្អអីជាដើមហ្នឹង ចំណុចនេះសូមបញ្ជាក់បន្ថែមបន្តិចក្នុងចំណុចនេះដូចជាមួយនឹងការធ្វើទៀនហើយមានចិត្តជប់ចម្ពាក់តែចឹងណាការធ្វើទៀនមិនគោរពទោសនៅ ក្នុងចំណុចនេះគឺដូចជាការធ្វើទៀនហើយជប់ចម្ពាក់អញ្ចឹងដែរណាបុគ្គលដែលលះបង់ទ្រព្យសម្បត្តិធ្វើទៅជាទៀនហើយ ស្ដាយក្រោយណាស្ដាយក្រោយ ការស្ដាយក្រោយហ្នឹងគឺស្មើនឹងជប់ជំពាក់ហ្នឹងសោកស្ដាយទ្រព្យសម្បត្តិដែលបានលះបង់ទៅហ្នឹងណាអាហ្នឹងគឺចិត្តហ្នឹងវាវាវាស្អិតវាជាប់ស្អិតទៅជាមួយនឹងទ្រព្យដែលលះហើយហ្នឹងដូច្នេះបុគ្គលហ្នឹងពេលដែលបនអយផលប្រកើតជាមនុស្សកើតនៅ ក្នុងអត្តភាពណានាចិត្តណានាតកោណាណាគឺមិនបង្អន់ចិត្តទៅដើម្បីប្រើប្រាស់នៅទ្រព្យហ្នឹងទេ ណាឧទាហរណ៍ដូចរឿងអពតកសថៃចិត្តណាណារឿងអពតកសថៃចឹងគាត់ឃើញព្រះបជាកពុទ្ធតែមិនបានបាបចឹងទៅហើយអយប្រពន្ធគាត់ហ្នឹងដាក់បាបហើយគាត់ក៏ដើរចេញទៅខាងក្រៅមានទីការងារណាមួយចឹងទៅអយប្រពន្ធនៅផ្ទះកូនអីហ្នឹងដាក់បាបព្រះបជាកពុទ្ធហ្នឹង ភរិយានិងកូននោះក៏សប្បាយចិត្តដែរបានស្វាមីប្រាប់ឲ្យដាក់បាតព្រះវិជ័យកពុទ្ធហ្នឹងណារៀបចំចង្ហាន់ល្អល្អបាយក៏ស្រោបសម្ដីឲ្យឈ្ងុយដល់ឈ្ងុយហើយពេលដែលព្រះវិជ័យកពុទ្ធទទួលចង្ហាន់ហើយនិមន្តនិមន្តទៅបានបន្តិចហ្នឹងដល់មកដល់វិញតែតៈរបស់អពតកៈថៃហ្នឹងណាមកដល់វិញហើយសូមព្រះវិជ័យកពុទ្ធសួរថាបានចង្ហាន់នៅ តែប្រជាកពុទ្ធប្រាប់ថាបានហើយហើយក៏សុំបើកមើលបាទបើកមើលបាទទៅឃើញអាហារមានក្លិនឈ្ងុយអញ្ចឹងក៏មានចិត្តគិតថាបើຕົកអាហារទាំងអស់នេះឲ្យអ្នកបំរើរបស់អញស៊ីឲ្យអ្នកបំរើរបស់អញបរិភោគមានកម្លាំងធ្វើការឲ្យអញដាក់បាតព្រះបជាកពុទ្ធលោកឆាន់ស្អីដេកដេកគ្មានបានប្រយោជន៍ស្អីទេអានោះស្ដាយស្ដាយណាស្ដាយនៅដំបាយហ្នឹង ណាអានឹងជាតោសហ្នឹងណាធ្វើឲ្យបុគ្គលហ្នឹងស្តីតៈរបស់បតកៈសថៃហ្នឹងពេលដែលកើតជាសថៃហ្នឹងខ្ញុំនៅថ្មសង្ខេបបងកើតជាសថៃមានទ្រព្យសម្បត្តិស្ដុកស្ដំប៉ុន្តែมันមានចិត្តបង្អន់ទៅដើម្បីបរិភោគអាហារដែលមានរសជាតិឆ្ងាញ់ឆ្ងាញ់ទេណាបានតែបាយចំកនឹងទឹកជ្រក់ទេអ្នកបំរើយកអាហារបណ្ឌិតបណ្ឌិតមកបណ្ដៃតៈពុជជន់មកឲ្យអីហ្នឹង គប់ក៏វែងគេឲ្យគេលើកយកទៅវិញថាអាហារនោះវាមិនសមគួរដល់អញទេលើកចេញតែបើគេយកបាយចង្កន់ទឹកជ្រក់មកឲ្យគឺថាសុបាយចិត្តណាពេញចិត្តណាហើយគេយកសម្ពត់ល្អល្អមកអោយហ្នឹងគឺថាគប់ក៏វែងគេយកទៅវិញអាហ្នឹងវាមិនសមគួរដល់អញទេបើគេយកអាសម្ពត់ចាស់ចាស់មកអោយហ្នឹងថាពេញចិត្តមកប្រើអញ្ចឹងហ្នឹងអាហ្នឹងគឺអញ្ចឹងយានជំនិះឲ្យដូចគ្នាដែរបានអាចាស់ចាស់ទេមកពីអីមកពីធ្វើទៀងឲ្យស្ដាយស្ដាយក្រោយ ចឹងតោសហ្នឹងគឺថាចិត្តអត់បងអន់ទៅដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិឲ្យមាននោះទេណាដែលជាផលរបស់ទានហ្នឹងយ៉ាងណាក្នុងន័យហ្នឹងសំបីតែការធ្វើទានមិនគោរពនេះក៏វាមានតោសចឹងដែរណាបានបានផលមកទៅកើតជាមនុស្សកើតជាតិណាណាគឺមានចិត្តមិនបងអន់ទៅដើម្បីបរិភោគអាហារឆ្ងាញ់មិនបងអន់ទៅដើម្បីប្រើប្រាស់សម្បត្តិល្អជាដើមមកដែរ បើថាយើងធ្វើទៀនដោយគោរពណាដោយសប្បុរសធ្វើទៀនដោយគោរពអញ្ចឹងគឺប្របីក្រៃលែងណាស់ណាគឺថាមានចិត្តបងអនទៅតកើតជាមនុស្សមានចិត្តបងអនទៅប្រើប្រាស់ទ្រព្យសម្បត្តិនឹងល្អណាស់ណាចូលចិត្តបរិភោគអាហារឆ្ងាញ់ឆ្ងាញ់ប្រើប្រាស់សម្បត្តិល្អល្អណាប្រើប្រាស់យានជំនិះល្អល្អហើយប្រើប្រាស់កម្មគុណបណ្ឌិតបណ្ឌិតអីចឹងទៅ ដើម្បីនិយាយទៅកាន់អ្នកដតីមានប្រពន្ធកូនប្តីឬក៏អ្នកបម្រើជាដើមអូខេស្ដាប់អានឹងជាអានិសង្ឃរបស់ការធ្វើទានដោយគោរពនឹងដូច្នេះនៅក្នុងចំណុចនេះស្មើគ្នានឹងធ្វើទានឲ្យមិនស្ដាយធ្វើទានឲ្យលះបង់ទ្រព្យសម្បត្តិផុតពីដៃឲ្យគឺមិនស្ដាយក្រោយទេហើយការធ្វើបន់មិនស្ដាយក្រោយ នេះក៏មានចិត្តបងអនទៅដើម្បី ប្រើប្រាស់នៅ អាហារនិងសម្ពាធជាដើមប្រណិតប្រណិតល្អល្អដូចគ្នាដែរអញ្ចឹងយើងព្យាយាម ធ្វើទានដោយសេចក្តីគោរពទាំងអស់គ្នាមានទ្រព្យសម្បត្តិតិចច្រើនអីមិនដេចម្ដាយើងធ្វើទានដោយសេចក្តីគោរពដើរតាមផ្លូវរបស់សពរោះដែលសពរោះលោកបានធ្វើហើយដែលសពរោះលោកបានដើរហើយទាំងនឹងខ្ញុំណាលើកអំពីសកិច្ចចាងទានទេតិការធ្វើទានដោយសេចក្តីគោរពបន្តពីសព្ទាមុនហ្នឹង ហើយរាត្រីនេះយើងចូលមកដល់ទី3ហើយគឺការលេអ្នកទានតិតិណាឲ្យទានតាមកាលតាមពេលវេលាដែលគួរអញ្ចឹងការឲ្យទានតាមកាលតាមពេលវេលាដែលគួរនេះ មាន អត្ថន័យអីយ៉ាងណាយ៉ាងណាយើងនឹងលើកជាប្រធានបទយកមកសន្ទនានៅក្នុងរាត្រីនេះបន្តទាំងខ្ញុំណាមិនបរិយាយទេគឺសូមបញ្ចប់ការពោលពធខាងដើមម្ដងណាសូមជ្រះថ្លាអនុមោទនាគ្រប់ព្រះអង្គគ្រប់គ្នាណាសូមអនុមោទនា សាធុសាធុអឺនឹងអរគុណណាស់គុណចាស់គ្រូបាន ធ្វើសេចក្តីអត្ថាធិប្បាយអឺចំពោះវេទិកាទី2ដូចបាំងបាំងបាំងរូបណាចឹងសូមរដ្ឋដែរគុណចាស់គ្រូញ្ញនសាអណោមេត្តាធ្វើសអត្ថាធិប្បាយពន្យល់ពាក្យនៅក្នុងអឺ មេតិកាទី2ទី3ឲ្យឲ្យឲ្យការលេណទាណੰងតេតេនេះឲ្យដោយឲ្យតាមកាលកណាភ្លេចដល់លុបអសរដោយចោលឲ្យតាមកាលសូមរតនាមគុណចាស់គ្រូញាណសន្តិបន្តជាប្រាប់ខ្ញុំនមស្ការចំពោះគុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លា សូមនមស្ការចំពោះគណៈកម្មសវណ្ណបញ្ញោគុណចាស់បញ្ញាចន្ទជោតោហើយសេចក្តីគោរពប្រក្រៃនឹងសូមថ្វាយបង្គំនមស្ការចំពោះព្រះអរានធរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពប្រក្រៃហើយនឹងចម្រើនពរដល់ខ្ញុំបាសិកានិកសវណ្ណនិងបាសិកាថាវរៈដែលបានចូលរួមសម្ដែងសន្តានីនិងអរតនីពធោជាប្រចាំរាល់ថ្ងៃសុក្រ ហើយនឹងមកលើសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីចិត្តឆ្ងាយក្តីដែលបានចូលលេខនឹងចូលស្ដាប់តាមក្រោយក្តីក៏ចម្រើនពរក្នុងថ្ងៃនេះជាថ្ងៃប្រចាំនៃការសន្ទនានិងសម្ដែងពធហើយរៀបចំដោយការចាស់សវណ្ណបញ្ញោទាក់ទងនៅក្នុង ធញ្ញកិរិយាវត្ថុទាំង10ប្រការហ្នឹងហើយយើងលើកតែ ក្នុងប្រការទី1ហៅថាទាននិយៈយើងក្នុងចំណែកនៃទានហ្នឹងគឺយើងលើកយកមកអត្ថាធិប្បាយច្រើនដូចរហូតមកដល់សពបរសទាននេះយើងស្ដាប់ក្នុងទានហ្នឹងគឺយើង លើកឡើងនិយាយតែពីក្នុងចំណែកនៃទានហ្នឹងចឹងចំណែកនៃផលឬក៏អានិសង្ឃក៏យើងលើក តែពីរឿងទានដូចគ្នាដូចនៅក្នុងមេតិកាទី2ថាសកច្ចੰទានាំងតេតិចឹងយើងស្ដាប់ចឹងទៅយើងឲ្យយល់ចំណែកនៃផលរបស់ទានដែលឲ្យមកហ្នឹង ដែលយើងឃើញជាប្រកដីនៅក្នុងអត្តភាពរបស់យើងមួយមួយនេះហើយដូចដែលយើងបានស្ដាប់មកចឹងថាបើយើងនិយាយដោយនៃធัวសតគឺជីវិតយើងមានតែតួកម្មហើយនឹងផលរបស់ កម្មហើយនឹងការប្រព្រឹត្តទៅរបស់ចិត្តជាដើមប៉ុណ្ណឹង ចឹងដល់ពេលជីវិតយើងវាតាក់ទងអញ្ចឹងចឹងហើយបានព្រះអង្គសម្ដែងពីការឲ្យទានហ្នឹងគឺការប្រព្រឹត្តទៅនៅក្នុងដំណើរនៃជីវិតក្នុងលោកហ្នឹងក្នុងសង្សារវដ្តហ្នឹងគឺប្រព្រឹត្តទៅដោយផលរបស់ទានហ្នឹងចឹងដល់ពេលយើងស្ដាប់ទៅឲ្យយល់យល់ត្រង់ថាសំបីតែយើងស្ដាប់ពីទានក៏ដោយប៉ុន្តែបានចម្រើននៃការយល់រក្សានៅចិត្តរបស់យើងបានដែរ ដូចក្រៅចាស់ចាំចូលតោលើកមកមកអញ្ចឹងជាប្រកដីយើងបានកើតមកជាមួយគ្នា ជាមួយ ក្រុមញាតិជាម្ដាយនិងកូនក៏ដោយឬក៏ថាជាភរិយាស្វាមីក៏ដោយណាឬក៏ជាញាតិដតីណាក៏ដោយដែលជាញាតិរបស់យើងឬក៏ថា ជាអ្នក នៅក្នុងការគ្រប់គ្រងរបស់យើងជាប្រកដីក្នុងជីវិតប្រចាំថ្ងៃយើងនឹងក៏ដោយដែលគេស្ដាប់ហ្នឹងយើងត្រូវមានគំនិតយល់ថាវាមិនមែនយើងមកពីយើងពូកែតែម្យ៉ាង ក្នុងបច្ចុប្បន្នហ្នឹងទេពេលខ្លះដោយសារយើងអត់បានយល់យើងមានអំនួតនៅក្នុងបច្ចុប្បន្នហ្នឹងនៅក្នុងបច្ចុប្បន្នហ្នឹងគាត់ថា យើងនឹងពូកែ ប៉ុន្តែយើងវាភ្លេចថាដែលអាចប្រព្រឹត្តទៅអញ្ចឹងបានវាត្រូវ មានផលនៃកម្មដែលយើងធ្លាប់សាងមកគឺសកច្ចੰទានានតេតិនេះសកច្ចੰទានានតេតិអញ្ចឹងបានយើងមើលទៅនៅក្នុងបច្ចុប្បន្នហ្នឹងការរស់នៅជុំវិញ ជីវិតរបស់យើងហ្នឹងយើងមើលទៅឃើញណាឃើញក្នុងតកូលខ្លះក្នុងគ្រួសារខ្លះ ឬក៏ថាក្នុងក្រមញាតខ្លះមានការគោរពគ្នាអីនិយាយទៅគេស្ដាប់អីក៏មានហើយដល់ពេលក្រុមគ្រួសារឬក្រុមញាតឬក៏ថាក្នុង អ្នកចិត្តខាងអីជំវិញជីវិតរបស់យើងហ្នឹងនិយាយទៅ ស្ដាប់គ្នា មិនបានទេក៏មិនស្ដាប់មិនគោរពគ្នាអីហ្នឹងយើងសម្លឹងមើលទៅឲ្យឃើញថាទោសមកពីអ្វី ទោសមកពីអ្វីគឺបើយើងនិយាយពីចំណែកទៀតគឺតកតលនឹងការធ្វើទៀនមិនគោរពអញ្ចឹងដល់ពេលយើងមើលអញ្ចឹងវាឆ្លោះបញ្ចាំងមកក្នុងជីវិតរបស់យើងនេះវិញថាបើក្នុងពធដែលព្រះអង្គទ្រង់ប្រកាសសម្ដែងមកអញ្ចឹងអញ្ចឹងខ្លួនយើងមានតួនាទីក្នុងការឲ្យទៀនក្នុងការឲ្យទៀនបើសិនជាឲ្យទៀនហ្នឹងគឺត្រូវឲ្យដោយគោរពត្រូវឲ្យដោយគោរពហ្នឹង អាហ្នឹងជាចំណុចដែលយើង ចាប់យកមកសិក្សាហ្នឹងឲ្យបានចម្រើន ក្នុងការស្ដាប់ពធសម្បីថាព្រះអង្គសម្ដែង ពីទៀនក៏ដោយបរិសិទ្ធភាពពិនក៏នៅតែបង្ហាញពីផលកម្មផលរបស់ កម្មហើយនឹងកម្មជាដើមនឹងឯងចឹងដល់ពេលយើងស្ដាប់យកចំណុចថាអ្វីជាកម្មគឺការធ្វើមិនគោរពការធ្វើមិនគោរពការឲ្យទៀនមិនគោរពហ្នឹងវាជាតួកម្មដល់តែពេល យើងមានញាតមានកូនមានចៅគេនិយាយមិនស្ដាប់ក្នុងប្រកដីជីវិតយើងនេះនេះជាផលរបស់កម្មជាផលរបស់កម្មតែជាប្រកដីក្នុងជីវិតយើងហ្នឹងអានឹងវាមកពីមាន កម្មដែលមិនល្អផលមកគឺមិនល្អអញ្ចឹងអញ្ចឹងដល់ពេលយើងមកស្ដាប់ទៅឃើញអ្វីអ្វីគឺមិនមែនមកពី អ្នកដតីណាប៉ុន្តែប្រកដីក្នុងជីវិតយើងដោយ ខ្វះការយល់ដឹងកន្លែងហ្នឹង ទៅជាកើតអកុសលធម៌ព្រោះតែរឿងនឹងដដែល អាកាលមុនថាវាអកុសលហើយវាកើតមិនល្អមកពីព្រោះមិនចេះមិនដឹងធ្វើមិនគោរពដល់ពេលជួបផលរបស់កម្មដែលមិនល្អហើយចម្រើនអកុសលទៀតហើយចម្រើនបាបចម្រើនទោសតទៅទៀតអានឹងគឺអត់ល្អអញ្ចឹងយើងស្ដាប់ទៅឲ្យយល់ក្នុងលក្ខណៈនៃធម៌ដែលព្រះអង្គទ្រង់ប្រកាសសម្ដែងមកវាតាក់ទងជាមួយនឹង ទៀនមានសកច្ចੰទៀនាងទេតិគឺគោរពចឹងអញ្ចឹងបានយើងមើលទៅយើងយល់ដឹងបានថាអញ្ចឹងបានពេលខ្លះយើងថាមិនឃើញមានផលបុណ្យណាឲ្យទេពីព្រោះយើងអត់ស្គាល់ថាអ្វីជាផលបុណ្យពេលខ្លះទេយើងអត់ស្គាល់យើងអត់ស្គាល់ថាផលរបស់បុណ្យដែលឲ្យមកយ៉ាងម៉េចអត់អត់បានទាំងដឹងទេទៀតហើយផលរបស់បាន ដែលឲ្យមកហ្នឹង គឺបែបណាយើងអាចបានដឹងទៅទៀតហ្នឹងក៏មានដែរក៏មានបើដល់ពេលយើងមកស្ដាប់ពធបានវាចម្រើននៅចំណេះដឹងហ្នឹងដែរការយល់ដឹងប្រយោជន៍ក្នុងការអប់រំទូលមានចិត្តហ្នឹងហ្នឹងគឺជាចំណែកមួយតកតូននឹងសកច្ចាំងទានងទេតេហើយបន្តទៅក្នុងការលេនទានងទេតេណាឲ្យទានតាមកាលតាមកាលហើយនៅក្នុងពាក្យថា តាមកាលបើយើងនិយាយពីកាលទានគេលោកសំដែងមាន5ប្រការមាន5ប្រការហ្នឹងគឺទី1ឲ្យដល់បុគ្គលអ្នកដែលចេញដំណើរកមីកមីកទានដែលបុគ្គលដែលត្រៀមនឹងចេញ ដំណើរ ទៅឆ្ងាយឬក៏ទៅណាក៏ដោយ យើងឲ្យដល់បុគ្គលហ្នឹង អាហ្នឹងគឺឈ្មោះថាកាលទានមួយមួយទៀតគឺយើងឲ្យដល់អកណ្ណកៈអកណ្ណកៈទៀតមកថាអ្នកដែលមកដល់ថ្មីណាអ្នកមកដល់ថ្មីគឺបុគ្គលហ្នឹងមកយើងឲ្យយ៉ាងហៅថាអកណ្ណកៈដូចថាអ្នកផ្លាស់ប្ដូរទីកន្លែងអីមកកាន់តំបន់កាន់ស្រុកកាន់ភូមិយើងឬក៏ថា ដូចជាពិខុសង្ឃអីជាអកន្តកៈមកកាន់វត្តអីចឹងណាលោកនិមន្តមកអញ្ចឹងយើងឲ្យអាហារឲ្យគ្រឿងបរិខាឬក៏ថាចង្ហាន់បណ្ឌបាតអីដល់បុគ្គលហ្នឹងក្នុងពេលហ្នឹងលោកឈ្មោះថាជាការដែលទៀនដែរហើយទី3គឺឲ្យយ៉ាងហៅថាបើយើងនិយាយពីចង្ហាន់បណ្ឌបាតហៅថាគិលានផលណាឲ្យផត់ដល់អ្នកឈឺ អាហ្នឹងបើយើងនិយាយពីតេតទៅនឹងចង្ហាន់ណាប៉ុន្តែពេលទៀនគេឲ្យដល់អ្នកឈឺថាអ្នកនឹងមានជំងឺឈឺស្កាត់អីចឹងយើងឲ្យទៅត្រូវថ្លៃជាបាលយើងចេញថ្លៃជាបាលឲ្យចឹងទៅហើយបើថាត្រូវការទិញថ្នាំយើងអាចធ្វើបានយើងឲ្យលុយសម្រាប់ទិញថ្នាំមកព្យាបាលអីចឹងទៅអានេះគឺឲ្យដល់អ្នកឈឺហ្នឹងណា អានឹងឈ្មោះថាជាការលាទានមួយដែរហើយទី4នៅក្នុងពេលដែលស្រុកកើតទុរភិក្សដូចជារាំងស្ងួតឬក៏ដោយទឹកជន់លិចអីចឹងចំនួនអីចឹងទៅភ្លើងឆេះអីចឹងទៅអានឹងយើងឲ្យក្នុងពេលហ្នឹងអានឹងឈ្មោះថាជាកាលាទៀនហើយនឹងទី5ពេល យើងឲ្យរបស់ថ្មីដំបូងឬក៏ថារបស់ដែលដល់ដំបូងយើងគេដូចផ្លែឈើអីចឹងក្នុងពេលមួយរដូវមួយរដូវរបស់ណាដែលបានថ្មីឬក៏ថារបស់ណាដែលដល់ដំបូងហ្នឹងយើងឲ្យយើងឲ្យដល់អ្នកដតីហ្នឹងអាហ្នឹងចាត់ថាជាការទានណាបើយើងនិយាយពីផ្លែឈើគេឲ្យរបស់ដែលដល់ដំបូងបើយើងនិយាយពី អ្វីផ្សេងដែលប្រើប្រាស់គឺរបស់ ថ្មីក្នុងនេះរបស់របស់ថ្មីរបស់ដែលទៅមិនបានមកអីចឹងទៅឬក៏របស់នឹងទៅមិនកើតឡើងហើយយើងឲ្យដល់អ្នកដតីនឹងចាត់ថាជាការលទានណាចឹងហើយបានទៀតជុំពុទ្ធបរិស័ទយើងធ្លាប់ស្ដាប់នៅក្នុងគម្ពីរវិន័យពីមហាវគ្គព្រះវិន័យ តែតកតងនឹងមហាបាសិកាវិសាខានៅក្នុងកាលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គយាងចេញពី ក្រុងពរិញ្ញស័យមកកាន់ក្រុងសាវត្ថីហើយបានព្រះអង្គយាងមកដល់ក្រុងសាវត្ថីគង់នៅនឹងវត្តចេតពុនអញ្ចឹងមហាបាសិកាវិសាខាជ្រាបថាព្រះសម្មាសម្ពុទ្ធអង្គយាងមកដល់វត្តចេតពុនហើយអញ្ចឹងក៏ធ្វើដំណើរទៅកល់ព្រះអង្គ ទៅកលព្រះអង្គអរតនីនៃព្រះសម្មាសម្ពុទ្ធមួយលើដោយភិក្ខុសង្ឃទទួលនៅចង្ហាន់របស់ នាងក្នុងថ្ងៃស្អែកក្នុងការនោះព្រះដ៏មានព្រះទ្រង់ទទួលដោយតណ្ហិភាពគឺភាពនៅ ស្ងៀមហ្នឹងគឺសម័យព្រះអង្គបានន័យថាការទទួលនិមន្តហ្នឹងគឺដោយភាពនៅស្ងៀមបានន័យថាព្រះអង្គទ្រង់ទទួលហ្នឹង បើថាព្រះអង្គមិនទទួលទេគឺព្រះអង្គមានពុទ្ធិកាប្រាប់ថាតថាគតមានផត់ហើយក្នុងន័យបានថាបានទទួលនិមន្តគេហើយប៉ុន្តែបើអត់មានការនិមន្តរបស់អ្នកដតីទេ ពេលដែលព្រះអង្គទទួល គឺព្រះអង្គអត់មានពុទ្ធិកាអីទេគឺព្រះអង្គទ្រង់ស្ងៀមអញ្ចឹងសម័យនោះពុទ្ធបរិស័ទគេជ្រាបថាឲ្យតែព្រះអង្គគង់ស្ងៀមបានន័យថាព្រះអង្គទ្រង់ទទួលហើយមិនចាំបាច់ មានវាចាអីទេប៉ុន្តែបើយើងឥឡូវនេះអត់បានទេតែហ៊ានទៅមុនឲ្យនៅស្ងៀមហ្នឹងសួរទៀតឡើយមិនខ្ញុំចាស់ទៅទៅមិនពេញចិត្តជាមួយខ្ញុំណាទេมันសំខាន់វាសំខាន់ណាស់មិនខ្ញុំកណាហ្នឹងមុខស្ដើងពេកអឺវាអត់មិនឃើញថាដែលលោកនៅស្ងៀមហ្នឹងគិតថាលោកទទួលអីចឹងទៅអត់ទេ គឺត្រូវសួរដេញដោលចឹងទៅអាហ្នឹងសម័យកាលចឹងវាខុសគ្នាចឹងណាសម័យព្រោះសម័យព្រះអង្គគឺអត់ទេតែគង់នៅស្ងៀមគឺទទួលនិមន្តណាចឹងបានមហាបាសិកាជ្រាបថាព្រះអង្គទទួលហើយក៏ថ្វាយបង្គំបតិសិនហើយក៏ចេញមកវិញមកក៏រៀបចំចាត់ចែងធ្វើចង្ហាន់ថ្វាយដល់ព្រះសម្មាសម្ពុទ្ធមួយលើដល់ភិក្ខុសង្ឃទៅពេលព្រឹកឡើងហ្នឹងប៉ុន្តែក្នុងរាត្រីយប់ហ្នឹងណា ត្រីយប់ដែលមហាបាសិកាបានរតនាព្រះអង្គហើយ នឹងមានភ្លៀងបង្អុលចុះមកណាភ្លៀងបង្អុលចុះមកហ្នឹងពាក្យកដាព្រះគម្រោងទៅ ហើយអញ្ចឹងបានព្រះអង្គជ្រាបព្រះអង្គមានពុទ្ធិកាមរាជភិក្ខុទាំងឡាយអ្នកទាំងឡាយណាក៏បីងុតទឹកភ្លៀងជំរះប្រកាយទៅពីព្រោះឲ្យជំរះកាយពីព្រោះភ្លៀងដែលធ្លាក់នៅក្នុងវត្តចេតពុននេះ ហើយនៅក្នុងចម្ពោះទ្វីបដតីដតីក៏មានការភ្លៀងធ្លាក់ដូចគ្នាអញ្ចឹងហើយការភ្លៀងធ្លាក់បែបនេះគឺមាន តែម្ដងនឹងជាលើកចុងក្រោយហ្នឹងគឺភ្លៀងដែលទូទៅចម្ពោះទ្វីបទាំងអស់ទៀតហ្នឹងណាគឺបែបហ្នឹងគឺជាលើកចុងក្រោយលែងមានទៀតហើយអញ្ចឹងបានព្រះអង្គមានពុទ្ធិកាឲ្យភិក្ខុសង្ឃហ្នឹងស្រង់ទឹកជំរះកាយហ្នឹងអញ្ចឹងដល់ពេលភិក្ខុសង្ឃលោកត្រង់ទឹកអញ្ចឹងទៅតែក្នុងសម័យកាលនោះលោកស្រង់ អាក្រាតអត់មានសម្ពុត សម្រាប់សៀកទេអញ្ចឹងដល់ពេលផុតទៅកាលដល់នេះមហាបាសិកាឲ្យនាងទេសីទៅអរតនីព្រះសម្មាសម្ពុទ្ធមួយ លើដល់ភិក្ខុសង្ឃពេលនាងទេសីទៅភិក្ខុលោកកំពុងនៅស្រង់ទឹកក៏ពេលថ្ងៃពេលព្រឹកហ្នឹងដល់ពេលទៅនាងទេសីនឹងឃើញតែអត់មានប្រសងមានតែអាចារ្យនៅក្នុងវត្ត ពេញវត្តមកមកវិញមកមកប្រាប់ថាខាហើយមកបាសិកាសាខាជ្រាបជ្រាបថាអូភ្លៀងហ្នឹងប្រកាសជាភិក្ខុសង្ឃបោះប្រកាសជាព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃហ្នឹងស្រង់ទឹកជំរះបកាយហើយហើយអញ្ចឹងបាននាងមហាបាសិកាថាអញ្ចឹងនាងទៅអរតនីភិក្ខុសង្ឃម្ដងទៀត ដល់ពេលទៅមួយសាទៀតពិខុសង្ឃលោកស្រង់ទឹករួចតិចប្រកាយហើយលោកចូលសង្ងំក្នុងកប់អស់ទៅនាងទៅនាងទាស័យតែម្ដងទៀតថាទៅដល់អត់ឃើញមានពិខុសង្ឃមកប្រែថាមានតែអារាមទៅទេអត់មានពិខុសង្ឃទេមកទូលពិតដល់នាងសាខែមួយសាទៀតទៅហើយបានមហាបាសិកាសាប្រើលើកទី3ទៅថាទៅដល់នាងស្រែកអរតនីទៅថាបបពិតព្រះអង្គឲ្យចម្រើនផតកាសម្រាប់ហើយសូមព្រះអង្គយាងនៅមួយលើដោយពិខុសង្ឃសូមអរតនីមកទទួលចង្ហាន់ ចឹងបាននាងទៅម្ដងទៀតទៅក៏ត្រែករតនីចំណន់នោះអត់មានទូរស័ព្ទហៅណាពីខុសសង្ឃអត់ទេអត់មានទូរស័ព្ទទេមាន Facebook អី Messenger ទេអត់ Messenger អត់មានសោះបានព្រះសម្មាសម្ពុទ្ធមានពុទ្ធកាប្រាប់ពីខុសសង្ឃទាំងឡាយរៀបចំនៅប្រដាប់បីបាតនឹងជីវោហើយហើយក្នុងការនោះពេលដែលភ្លៀងមកនឹងទឹកខ្លះត្រឹមជាគួងខ្លះត្រឹមជាកេះទឹក ខ្លាំងភ្លៀងខ្លាំងណាអញ្ចឹងទៅបានព្រះអង្គសម្ដែងទាំងពីខុសសង្ឃព្រះអង្គគឺលោកព្រាបដូចជាថាលាដៃចេញទៅថាបាត់ដៃចូលលាដៃចេញវាមានសភាពលឿនអញ្ចឹងណាព្រះអង្គទៅប្រកាសដល់នៅផ្ទះមហាបាសិកាវិសាខាហើយនៅក្នុងពេលនោះបានមហាបាសិកាវិសាខា ឃើញព្រះអង្គគង់នៅលើអាសនៈដែលរៀបចំទុកហើយក្រាបថ្វាយបង្គំហើយឃើញមានសេចក្តីអស្ចារ្យត្រង់កន្លែងថាដែលព្រះអង្គយាងមកមួយឥឡូវដល់ពិខុសសង្ឃហ្នឹងសំបីថាសទឹកជ័យវោក៏អត់មានបើតាមធម្មតាត្រូវទៅទឹកណាទឹកពីព្រោះទឹកខ្លះត្រឹមជាគងខ្លះត្រឹមជាកេះណាប៉ុន្តែដោយអំណាចនៃអានុភាពរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គយាងមក គេដោយរិទ្ធចឹងទៅក៏អត់មានទទឹកអីទេបានសេចក្តីអស្ចារ្យធ្វើឲ្យមហាបាសិកាសានឹងកាន់តែក្រៃលែងជ្រះថ្លាក្នុងចិត្តណាហើយបានអង្គាសចង្ហាន់ដល់ព្រះភិក្ខុសង្ឃថ្វាយចង្ហាន់ដល់ព្រះសម្មាសម្ពុទ្ធមួយលើដល់ភិក្ខុសង្ឃចឹងទៅបានព្រះអង្គសោយហើយនឹងភិក្ខុសង្ឃឆាន់រួចរាល់អស់អញ្ចឹងមានអង្គុយក្នុងទីដ៏សមគួរបានក្រាបទូលព្រះអង្គណែសូមពរព្រះអង្គត្រង់កន្លែងហ្នឹងណា សំពោដែលលើកឡើងចង់តាកតងនៅក្នុងកាលាទៀននេះអឺសំពោព្រះអង្គអឺបពិតព្រះអង្គដោយប្រាជ្ញខ្ញុំព្រះអង្គសំពោ8ប្រការអំពីព្រះអង្គហើយបានព្រះសម្មាសម្ពុទ្ធរាលវិសាខាតថាធម្មតាតថាគតមិនមានពោអីទៀតទេគាត់ថាព្រះអង្គអត់ប្រទានពោអីទៀតទេបានថាបបិទ្ធព្រះអង្គឲ្យចម្រើនខ្ញុំព្រះអង្គសូមពរណាដែល មានប្រយោជន៍មិនមានទុកអីទេអញ្ចឹងបានព្រះអង្គថាចុះអញ្ចឹងពោរបស់នាងនឹងយ៉ាងណាហើយបានឧបាសិកាវិសាខានឹងក៏ប្រាប់ព្រះអង្គទូលព្រះអង្គអញ្ចឹងទៅពោរបស់នាងវិសាខាមាន8សុំទី1បានថានាងសុំថ្វាយនៅវិសិកសា10គាត់សម្រាប់មួយទឹកទៀងដល់ពិភពសង្ឃអស់មួយជីវិតនឹងពោរបស់នាងមហាបាសិកាវិសាខាហើយទី2 ពីនាងសូមថ្វាយនៅអកន្តកៈផត់អកន្តកៈផត់នឹងដល់ភិក្ខុសង្ឃអស់មួយជីវិតហើយទី3កមិកៈផត់បានថាសូមថ្វាយនៅចង្ហាន់បណ្ឌបាតហ្នឹងថ្វាយទានហ្នឹងដល់ភិក្ខុដែលរៀបចំនឹងចេញដំណើរទៅនេះរៀបចំដំណើរទៅអាហ្នឹងគេថាកមិកៈផត់ហើយទី4គឺកលានផត់ បានថាថ្វាយផាត់ដល់ភិក្ខុដែលមានជំងឺហ្នឹងហើយទី5គេលៀងនៅបថាកផាត់គឺថ្វាយផាត់ដល់អ្នកទំនុកបំរុងអ្នកឈឺថាយើងថាអ្នកមើលថែចឹងបានយើងមើលនៅក្នុងអឺនៅក្នុងនេះនៅក្នុងនៅក្នុងប្រទេសអូស្ត្រាលីដែលយើងកំពុងតែរស់នៅកាលណាកម្ពុជាដែលកំពុងរស់នៅយើងមើលនៅក្នុងទីនេះយើងមើលបើកូន ចៅឬក៏អ្នកណាមួយមើលមនុស្សចាស់ក្រាត់ទំនុកបំរុងឬក៏ឲ្យលុយដល់ប្រគល់នឹងទៀតគេហៅសិងហូមណាអត់ទេអត់មានហូមទេដូចយើងធ្វើ take ធាមនុស្សចាស់ធាមនុស្សតែមិនកូនខ្លួនឯងហ្នឹងបើថាដាក់ធាដល់ម្ដាយខ្លួនឯងដែលវ័យចាស់មានជំងឺអីចឹងគឺរត់ឲ្យលុយទៀតអូហ្នឹងហៅ carer ណា carer ហ្នឹងណាហ្នឹងអាហ្នឹងបែរថាឲ្យដល់អ្នកថែរក្សាជំងឺហ្នឹងចឹងណាណាតើលក្ខណៈហ្នឹងចឹង ហៅថាគិលានុបដ្ឋាកផត់ហ្នឹងហើយទី6គឺឲ្យគិលានុភេសជ្ជៈគិលានុភេសជ្ជៈដល់ពីកោហើយទី8គឺឲ្យអទី7ឲ្យមគ្គធុយាគូគឺឲ្យបបដល់ទីខុសសង្ឃឲ្យវៈវៈយាគនិចគវៈគវៈឲ្យបបហ្នឹងជានិចដល់ ភិក្ខុសង្ឃហើយនឹងទី8គេឲ្យឧត្តកសាដកសម្រាប់ភិក្ខុនៃសង្ឃគាត់គេថាសិក្ខាដកសម្រាប់ភិក្ខុទៅដល់ពេលឧត្តកសាដកអានឹងដល់ភិក្ខុនៃសង្ឃទាំង8ប្រការហ្នឹងហើយបានព្រះអង្គមានពោលថាពេលបាទមនីវិសាខានាងឃើញប្រយោជន៍ដូចម្ដេចបានជានាងសំពោអំពីតថាគតទាំង បានបាសិកានឹងរៀបប្រាប់ទូលព្រះអង្គចឹងណាប៉ុន្តែក្នុងទីនេះគាត់ចង់លើកថាដូចជាអាកន្តកៈទៀនចឹងបើពិតព្រះអង្គដល់ចម្រើនដែលខ្ញុំព្រះអង្គឲ្យអាកន្តកៈទៀនពីព្រោះធម្មតាពីខុដែល អ្នកមកដល់ថ្មីហ្នឹងគឺលោកអត់ស្គាល់ទីកោចរដើម្បីស្វែងរកចង្ហាន់បណ្ឌបាតទេខ្វះខាតលោកអត់ស្គាល់លោកអត់ស្គាល់ចរសម្រាប់ ត្រាច់ទៅថាគួរទៅបានបាយកន្លែងនេះឬក៏កន្លែងនោះទេ ដោយអំណាចប្រយោជន៍យ៉ាងហ្នឹងហើយបានជាខ្ញុំព្រះអង្គថ្វាយដើម្បីងាយស្រួលកុសលដែលទៅមកដល់ថ្មីហ្នឹងហ្នឹងគឺងាយស្រួលអញ្ចឹងក្នុងលក្ខណៈអញ្ចឹងបានគាត់ឲ្យលើកឡើងថាជាប្រយោជន៍ហ្នឹងពាក់ទង នៅក្នុងអកណកៈផតឬកមីកផតក៏ដូចគ្នាអញ្ចឹងថាបើកមីកផតវិញថាបបិទ្ធព្រះអង្គដល់ចម្រើនភិក្ខុដែលរៀបចំដំណើរនឹងចេញ ទៅផ្លូវឆ្ងាយហ្នឹង ប្រសិនបើអត់មានបុគ្គលណាថ្វាយនៅចង្ហាន់បិណ្ឌបាតទំនុកបំរុងដល់ភិក្ខុសង្ឃនឹងទេភិក្ខុអង្គហ្នឹងលោកត្រូវស្វែងរកនៅចង្ហាន់បិណ្ឌបាតពេលដែលលោកស្វែងរកហ្នឹងលោកត្រូវបែកគ្នាគ្នាបែកខ្ញែកគ្នាគ្នាអញ្ចឹងណាហើយលំបាកហើយមួយយ៉ាងទៀតគឺ ពេលដែលលោកចេញដំណើរទៅ ដោយសារតែការស្វែងរកចង្ហាន់បិណ្ឌបាតលោកនឹងទៅក្នុងវេលាខុសកាលហ្នឹង ផុសកាលធ្វើដំណើរទៅអញ្ចឹងអញ្ចឹងខ្ញុំព្រះអង្គឃើញប្រយោជន៍យ៉ាងហ្នឹងបានខ្ញុំព្រះអង្គសូមអនុញ្ញាតពីព្រះអង្គដើម្បីថ្វាយនៅកមីកផតហ្នឹងដល់ភិក្ខុដែលនឹងចេញដំណើរទៅនេះហើយនឹងគិលានផតគិលានផតដែលថាឲ្យដល់អ្នកឈឺហ្នឹងថាបបពិតព្រះអង្គដល់ចម្រើនបើបុគ្គលអ្នកដែលឈឺឬភិក្ខុសង្ឃដែលឈឺហ្នឹងបើអត់បាន ទំនុកបំរុងលោកទេ លោកត្រូវលំបាកដោយចង្ហាន់បណ្ឌបាតណាមួយដោយអត់អាហារបណ្ឌបាតនឹងធ្វើឲ្យរោគនឹងមានការកម្រើកឡើងឬក៏ថាមានការកាន់តែធ្ងន់ទៅ ធ្វើឲ្យរហូតដល់មានជំងឺនឹងកាន់តែដុនដាបទៅឬក៏ថានឹងដល់នៅសេចក្តីស្លាប់ព្រោះ តែអត់មានអាហារបណ្ឌបាតហ្នឹងប៉ុន្តែបើលោកបាន ចង្ហាន់បណ្ឌបាតសម្រាប់ បរិភោគទ្រទ្រង់រូបកាយនេះធ្វើឲ្យអាពាធជំងឺរំកាត់ហ្នឹងក៏មានសភាពក្រាន់បើឡើងហើយសេចក្តីស្លាប់ហ្នឹងក៏មិនសូវមានដែរអញ្ចឹងខ្ញុំព្រះអង្គឃើញប្រយោជន៍យ៉ាងហ្នឹងបានខ្ញុំព្រះអង្គសូមពរដើម្បីថ្វាយនៅគិលានផត់ផត់ដល់អ្នកឈឺអាហ្នឹងតកតនៅក្នុងការអធិលើកឡើងតែ3ហ្នឹងទៅថាឃើញប្រយោជន៍នេះដែលចង់លើកឡើងឃើញថាគឺវាមានប្រយោជន៍ណា គឺក្នុងសម័យដែលឧបាសិកាវិសាខាសុំពួរពីព្រះអង្គដើម្បីថ្វាយហ្នឹងគឺឃើញមានប្រយោជន៍សម័យលោកឃើញប្រយោជន៍យ៉ាងហ្នឹងបានលោកសុំពោពីព្រះអង្គដើម្បីថ្វាយអញ្ចឹងបាននៅក្នុងកាលាទៀនហ្នឹងក៏រាប់មានថាអាកណ្ដកៈទៀនឬអតកណ្ដកៈផត់ហ្នឹងហើយហ្នឹងកមីកផត់ហ្នឹងគិលានផត់ហ្នឹងក៏មាននៅក្នុងកាលាទៀនដែរកាលាទៀនទាំង3ហ្នឹងគឺឲ្យដល់បុគ្គលឲ្យមានសភាពយ៉ាងហ្នឹង ហ្នឹងគឺជាចំណែកមួយសម្រាប់យើងពិចារណា លក្ខណៈរបស់សពរោះណាដែលលោកបរិច្ចាគហ្នឹងគឺលោកឃើញប្រយោជន៍លោកអត់មានត្រូវការអ្វីថាអំពីការឲ្យនឹងមកខ្លួនលោកវិញគឺ ថាគឺសម្លឹងឃើញប្រយោជន៍អញ្ចឹងហ្មងណាសម្លឹងឃើញប្រយោជន៍បានអញ្ចឹងបានយើងត្រូវរៀនបែបសពរោះហ្នឹងណាជាការដាទៀនហ្នឹងលោកធ្វើយ៉ាងណា យើងក៏រៀបចំឬក៏ថាចាត់ចែងធ្វើយើងធ្វើដូចតែសពរោះអញ្ចឹងទៅ ប៉ុន្តែយើងពេលខ្លះអត់យើងងាយដែរណាយើងសូវធ្វើទេហើយបើអានេះអត់ឈឺសោះហ្នឹងយើងចូលចិត្តណាអូអាមិនតាន់ឈឺផងទិញតែឆ្នាំពេទ្យឲ្យទៅអានេះឈឺមែនទេអត់ឲ្យហើយប្រាថ្នាជាតិណាណាសូមកុំឲ្យខ្ញុំមានរោគអាអ្នកកំពុងឈឺព្រមឲ្យតែតែទិញទៅប្រាថ្នារឿងខ្លះចូលតែឲ្យនេះអត់ឈឺផង អាឆ្នាំនឹងយកទៅដាក់ហួស expire ទៀតលេខអាចបានប្រើមិនដែលឈឺផងតែស្វាយយកទៅជូនយកទៅប្រកេននោះខ្លះអ្នកហ្នឹងដែរមានសុខភាពល្អមែនទែនហើយយកទៅបូជាទៀតថ្វាឆ្នាំហ្នឹងហើយយើងគិតមកហ្នឹងយើងអាហ្នឹងសម្រាប់យើងគួរថាអូអាឆ្នាំហ្នឹងគួរថាអ្នកឈឺចាំឲ្យបើសំឬក៏ថាអ្នកហ្នឹងឡើងឈឺឥឡូវឲ្យឆ្នាំទៅសម្រាប់ពេលដែលឈឺការពារពេលខ្លះវាអត់ទាំងឈឺផងក៏ឲ្យដែរយើងណា ហ្នឹងអានឹងសម្រាប់យើងប៉ុន្តែសពរោះលោកស្គាល់ការស្គាល់ពេលវេលានៅក្នុងការឲ្យទឹកឡើងតាកតងនៅក្នុងការលាទៀនទាំង5ហើយថាឲ្យទៀនតាមកាលហ្នឹងគឺទាំង5ប្រការហ្នឹងគឺថាឲ្យដល់អ្នកមកដល់ថ្មីឲ្យអ្នកដែលរៀបចំចេញដំណើរឲ្យដល់អ្នកឈឺឲ្យដល់ពេលដែលស្រុកការទូរភឹករៀងជុលសង្គ្រាមអីចឹងទៅឬក៏ថាបានរបស់ថ្មីឬក៏ថារបស់ដំបូងហ្នឹងយើងឲ្យដល់អ្នកដតីអាហ្នឹង កាលាទាណាខ្ញុំការចូលរួមប៉ុណ្ណឹងសូមប្រគេនទៅកាលាចាស់វិសាសាធុសាធុពីរោះជ្រះថ្លាមែនទែនដែលអឺលើករឿងនៅអត្តមកអំពីអ្នកវិសាខាបាសិកាហ្នឹងឆ្លាតមែនទែនចូលនឹកឃើញកន្លែងហ្នឹង8ប្រការយើងនឹកមិនឃើញវាសិកានប់សវណ្ណនឹកមិនឃើញទេបើថាលោកមកចម្ងាយមិនស្រួលមិនបាច់ប្រកេនមកគឺលោកមកមិនដឹងលោកមកពីណាផងអត់ស្គាល់ផង បាយប្រគេនតែម្ដងចុះថាបាសិកានវិសាខាឆ្លាតមែនទែនសំពោនោះថាចំអើយចំចំចំណុចល្អមែនទែនអូខេឥឡូវបាសិកាន10សវណ្ណបានស្ដាប់រៀបរាប់អំពីគុណចាស់គ្រូទាំងពីរព្រះអង្គខាងលើហ្នឹងឥឡូវមានយល់ដឹងអំពីការលាទៀននិងការឲ្យដោយគោរពហ្នឹងពីរយ៉ាងហ្នឹងយ៉ាងម៉េចដែរសូមអញ្ជើញបរិយាយដូចតទៅកន្លែង គឺស្នាធូគុណម្ចាស់មានសេចក្តីជ្រះថ្លាណាស់គុណម្ចាស់ពីរោះណាស់អឺហើយគួរជ្រះថ្លាណាស់កើតនៅអឺកុសលកណាអរគុណណាស់ជាបឋមការក្រាបព្រះអង្គគណៈធម្មរដ្ឋបាទដល់កម្ពុជាអ្នកមាសការថាធំរបស់អង្គគ្រូដាច់ដាច់ដាច់មិនលឺផុតអត់ចាំ អឺនិយាយធម្មតាដាក់ដៃចុះក៏បានដែរនិយាយធម្មតាវាណាណាចាលឺលឺណាជាបឋមនមស្ការក្រាបថ្វាយបង្គំពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈហើយជាធម្មកណាសូមថ្វាយបង្គំព្រះអង្គគ្រប់ព្រះអង្គព្រមទាំងគ្រូដែលមានវត្តមាននៅក្នុង Zoom និងអង្គការហើយសូមជម្រាបសួរ បងប្អូនជនរួមជាតិទាំងក្នុងប្រទេសនិងក្រៅប្រទេសក្នុងការ live និងក្រៅការ live ហើយជម្រាបសួរបងប្អូនស្រីហងបងប្អូនអភ័យទោសបើពាក្យសម្ដីបើខ្ញុំនិយាយទៅហើយមានការខុសឆ្គងដោយប្រការណាមួយនោះសូមឲ្យព្រះអង្គគ្រូគ្រប់គ្រប់ប្រអល់ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងក្នុងការ live និងក្រៅការ live ខន្តីអភ័យទោសរាល់ពាក្យសម្ដីរបស់ខ្ញុំករណា ហើយខ្ញុំណាដែលបានឲ្យចូលមកនៅក្នុងគណៈអង្គបុណ្យកសិគណៈលោកប្រគេគ្រូគ្រប់គ្រប់ព្រះអង្គជាពិសេសអង្គគ្រូដែលមានវត្តមាននៅក្នុងការឡាយគង់នៅក្នុងការឡាយជូនបុណ្យដល់បងប្អូនជនជាតិទាំងអស់មនុស្សលោកសពសត្វទាំងអស់បាក់ស្ដាប់នឹងរាងដាច់ដាច់ណាចូលមកទាំងនេះខ្ញុំចាំលឺឯងលើប្រផុតប្រផុតថ្ងៃពេកអី លឺឯគុណលឺលឺហើយកណាអូកណាមានលឺឯគុណចាបាទបាទបាទកណាចំក្នុងការបរិយាយចាអឺ ខ្ញុំនិយាយថាកណាមានបញ្ញាយល់ដឹងដោយនាងឧស្សាហាកណាបដិសេធថាកណាគ្មានទេគុណម្ចាស់ព្រោះកណា នាងឧស្សាហាជាអរិយបុគ្គលគុណម្ចាស់នាងបានសម្រេចនៅសោតាបតិផលតាំងពីអាយុ7ឆ្នាំម្លេះដូច្នេះនាងជាបុគ្គលអស្ចារ្យគុណម្ចាស់អរិយបុគ្គលមិនមែនជាការធម្មតាទេមិនងាយណាសន្សំបុណ្យនៅអរិយនៅសម្បត្តិនឹងបានទេម្ចាស់ ហើយគុំលើកគុំលើលើលើអឺកណាកណាទឹកកាហើយអឺបងប្អូនពុទ្ធស្ដាប់ហើយព្រះអង្គគ្រូលោកសំដែងទៀនលើគុំចាំលើលើអីអញ្ចឹងយេកណាដូចជាអត់ឃើញរូបគុណណា អត់អីទេនិយាយតាមដដាគេគេឃើញគ្រប់គ្នាទៅមិនអីទេកណាកណាអឺបងប្អូន ពុទ្ធបរិស័ទបានស្ដាប់ហើយបងគ្រូលោកសំដែងអំពីទៀនមិញហ្នឹងនៅបានន័យថាទៀនមានច្រើនយ៉ាង ចូលមកដល់អូរិស័ទៀនបានន័យទៀនរបស់សពរោះជាឱកាសមួយដ៏ល្អណាស់បងប្អូនយើងដូចថាសពរោះទៀន ជាទានដែលសប្បុរសជាអ្នកបដិបត្តិហើយក្នុងការធ្វើទានរបស់លោកអញ្ចឹងជាឱកាសមួយល្អណាស់ដែលយើងបានសេពគប់សេពគប់ទង្វើរបស់សប្បុរសបានន័យថាសប្បុរសជាអ្នកមានបញ្ញា ជាអ្នកមានសទ្ធាជាអ្នកមានសេចក្តីព្យាយាម ហើយជាអ្នកមាននៅបៃតេឆន្ទៈបានន័យថាសប្បុរសជាអ្នកប្រព្រឹត្តនៅអំពើល្អប្រព្រឹត្តតែកុសលធម៌ហើយជាអ្នក មកដូចថាបុគ្គលបរិបូរដោយគុណធម៌មេត្តាអញ្ចឹងបើយើងធ្វើទៀនណាដូចថាតែព្រះអង្គគ្រូលោកសំដែងហ្នឹងជាឱកាសមួយអឺល្អណាសពរោះទៀនមិនជាជាទៀនដ៏អស្ចារ្យអញ្ចឹងបើបងប្អូន ពុទ្ធបរិស័ទបានអង្គគ្រូលោកសំដែងហើយហើយបងប្អូនបដិបត្តិតាម បងប្អូននឹង បាន អានិសង្សដោយសពរោះទៀនអញ្ចឹង ពួកអីយើងទៀន5យ៉ាងរបស់លោកលោកមានបញ្ញាលោកចែកតាមការរបស់លោកទាំងអស់តាំងពីសទ្ធាក៏នៅ ក្នុងនឹង តាំងពីទៀនគោរពក៏នៅ ក្នុងនឹងហើយផលរបស់ទៀនមានអានិសង្សខុសខុសគ្នាសម្បូរទ្រព្យសម្បត្តិក៏ប៉ុន្តែអានិសង្សចុងក្រោយគឺខុសខុសគ្នា ទៀនដែលមានសទ្ធាបានន័យថាមានរូបល្អក្រៃទៀនដែលមានដោយគោរពបានន័យថា គឺគេគោរពយើង កាលណាយើងឲ្យទៀនដល់បដិគិហកៈឬអ្នក ទទួលទាននឹងប្រសងក្តីចាស់ប្រតិចាក្តីពុទ្ធបរិស័ទក្តីសក្តិដោយថាសក្តិរិឆានក្តីការចាយទាននោះការគោរពនោះបានន័យថាបានមកវិញដោយដោយដោយចុងនឹងគឺការគោរពពីផលទានទៅវិញហើយដល់ទានតាមការគួរទានតាមគួររបស់សពរោះដោយព្រះអង្គគ្រូលោកសំដែងមិញអញ្ចឹងគឺមាន5យ៉ាងការឲ្យទានដល់បុគ្គលដែលមកថ្មី ដល់ចំពោះប្រសង់ដោយអង្គគ្រូលោកសំដែងអញ្ចឹងប្រសង់លោកនិមន្តមកពេលខ្លះអញ្ចឹងលោកនិមន្តមករៀននៅទីក្រុងភ្នំពេញអីលោកមកពីជនបទលោកដូចថាទៅរៀននៅបរទេសក្តីអឺដើម្បីទៅក្រេបយកចំណេះដឹងពីអឺដូចថា ស្រុកគេក្តីលោកទៅដល់លោកខ្វះទីពឹងអញ្ចឹងបើពុទ្ធបរិស័ទលោក មានសេចក្តីជ្រះថ្លាលោកប្រគេនជាចង្ហាន់ប្រគេនជាបច្ច័យ4ដល់លោកដើម្បីឲ្យលោកបានសិក្សាដើម្បីឲ្យលោកមានការកក់ក្ដៅអញ្ចឹងមានវិសាខាអស្ចារ្យណាអរិយបុគ្គលអាហ្នឹងចំណុចទី1ចំណុចទី2ការឲ្យទានដល់ចាស់ប្រតិចារក្តីគឺយើងឲ្យទានដោយឆ្កល់ការអញ្ចឹងណាបើឥឡូវយើងនិយាយពីពិខុសង្ឃដែលលោកមកថ្មីយើងទៅថា និយាយពីបដិគាកៈនោះជាព្រះសង្ឃចឹងយើងព្រះសង្ឃលោកអត់ដឹងទៅពឹងដូចថាលោកពិបាកទៅបណ្ឌបាតដូចលោកព្រះអង្គគ្រូលោកសំដែងអញ្ចឹងគឺមកដល់ព្រាមនឹងលោកអត់ស្គាល់ពុទ្ធបរិស័ទទេអញ្ចឹងសពរស់ទៀនលោកដឹងលោកដឹងលោកយកទៀនទៅទៅយកចង្ហាន់អីទៅប្រគេនដល់ព្រះសង្ឃអឺហើយមកដល់ពេលដូចថា បដិគិហកៈជាអ្នកទទួលហ្នឹងជាចាស់ប្រតិចាឬជាឈ្មោះយាចរហ្នឹងគឺគាត់អត់មានទីពឹងដូចគ្នាគាត់មកថ្មីអញ្ចឹងគាត់អត់ស្គាល់អីគេអញ្ចឹងទៅក៏យើងយកបាយសម្លអីថាវិការអីឲ្យគាត់ទៅនឹងជាទានទៅតាមកាលហើយដូចថាអ្នកធ្វើដំណើរក្តីអ្នកទេថាអ្នកធ្វើដំណើរដោយដោយព្រះអង្គលោកទៅរៀននៅស្រុកក្រៅក្តីលោកខ្វះថវិកាដែលលោកមករៀននៅទីក្រុងភ្នំពេញក្តីលោកដូចថាសុកស្រែឥឡូវណាប្រជាជនយើងឥឡូវ លោកមានធម៌មេត្តាលោកធ្វើសង្ឃហៈទៀនដើម្បីប្រមូលថវិកានោះប្រគេនដល់ព្រះសង្ឃឲ្យលោកមានថាជាបច្ច័យ4ដើម្បីធ្វើយានជំនិះជិះមកអញ្ចឹងទៅសំបីតែនៅអូស្ត្រាលីអីក្តឹងអញ្ចឹងដែរពេលដែលលោកនិមន្តទៅអញ្ចឹងប្រជាជននៅអូស្ត្រាលីគេអឺគេសង្ឃៈគ្នាដើម្បីយកជាសង្ឃៈទានហ្នឹងដើម្បីបានបច្ច័យអីហ្នឹងយើងមកប្រគេនដល់ព្រះសង្ឃដែលលោកធ្វើដំណើរអឺមកដូចថាឲ្យបាន ជាជាជាបច្ច័យ4អញ្ចឹងណាហើយដល់ពេលចង់និយាយថានៅក្នុងដដែលដូចថាសពរស់ទៀនលោកឲ្យទៀនដឹងតាមកាលទៀតដូចថាឥឡូវរដូវជុំបិណ្ឌរដូវជុំបិណ្ឌអញ្ចឹងប្រសងលោកចាំព្រះវសាលោកអត់មានមុនទៅណាអញ្ចឹង អញ្ចឹងលោកគាត់ទៅធ្វើបុណ្យធ្វើទាននៅរដូវជុំបិណ្ឌដើម្បីឲ្យបានចង្ហាន់ដើម្បីឲ្យបានជាបច្ច័យ4ហើយដល់ការកឋិនយើងអញ្ចឹងឲ្យព្រះអង្គចាំព្រះវស្សាអញ្ចឹងធ្វើកឋិនទានដើម្បីទៅបានស្បង់ជីវរដូចថាត្រៃជីវរលៀងជីវរអីទៅធ្វើកឋិនទានដើម្បីប្រគេនដល់ព្រះសង្ឃដែលចាំព្រះវស្សាអាហ្នឹងចំណុចទី1ចំណុចទី2ចង់និយាយថាដូចថាខែរងាអញ្ចឹង ពុតអឺឬគាត់យល់ការហ្នឹងហ្មងគឺថារងាអញ្ចឹងយើងត្រូវទិញអីទិញដូចជាពួយអញ្ចឹងប្រគេដល់ប្រសង់ហើយដល់ចាស់ប្រតិចាអញ្ចឹងគាត់ជាអ្នកអឺក្រៃក្រអីចឹងប្រគេនរយៈជូនអាវរងាអីដល់គាត់អីចឹងទៅអាហ្នឹងគេមើលតាមកាលរបស់ពេលវេលាអញ្ចឹងដូចខែក្តៅអញ្ចឹងយើងទិញផ្លិតទិញចង្ហាលទិញអឺដូចថាទិញឆាត់អីប្រគេនស្បែកជើងអីប្រគេនដល់ព្រះសង្ឃអញ្ចឹងហើយ យើងធ្វើចំពោះពុទ្ធបរិស័ទចំពោះឈ្មោះយេចរចំពោះចាស់ព្រឹទ្ធាចារ្យទៅតាមការយល់យើងឲ្យទានទៅគាត់ប្រើប្រាស់បានទៅតាមសេចក្តីប្រាថ្នារបស់គាត់អាហ្នឹងបានន័យថាយើងធ្វើឲ្យអ្នកដតីមានសេចក្តីសុខដោយសារយើងអាហ្នឹងបុណ្យទានហ្នឹងទានដោយមានន័យទានរបស់សពរស់ ហើយចំណុចទី2ចំពោះអ្នកធ្វើដំណើរអញ្ចឹងបើដូចថាចំពោះដំណើរអញ្ចឹងកណាអានរឿងមួយនៅក្នុងជាតិកៈកាលហ្នឹងកណាធ្លាប់បាននិយាយរឿងហ្នឹងនៅក្នុងអរិយត្រកទាំង7ប្រការដោយសារអីដោយសារបុរសហ្នឹងគាត់ទៅធ្វើការមួយឆ្នាំហើយគាត់ជួបអឺព្រះអង្គលោកនិមន្តដូចជាទៅប្រាបុណ្យដល់ដល់ស្ដេចដល់ទៅដល់ជួបពាក់កណ្ដាលផ្លូវអញ្ចឹងទៅក៏អឺដូចថានិមន្តព្រះអង្គ គង់នៅក្រោមដើមឈើហ្នឹងហើយក៏រកផាត់បានឲ្យរកអាហារថ្វាយដល់ដល់ព្រះអង្គដល់ព្រះសង្ឃចាក់ដល់ព្រះអង្គអញ្ចឹងដល់ទៅដល់ឆ្ងាយទៅឆ្ងាយទៅរកចង្ហាន់អត់ឃើញក៏មានបុរសពីរនាក់ហ្នឹងពុនបាយមកកណាធ្លាប់និយាយរឿងហ្នឹងហើយអញ្ចឹងគាត់យល់គាត់យល់ថាពេលដែលប្រសង់លោកធ្វើដំណើរទៅហ្នឹងអញ្ចឹងលោកដាច់ចយាហើយជាមិនតន់បានអាហារអញ្ចឹងលោក គាត់គាត់ឬក៏រកអាហារហ្នឹងប្រគេនដល់ព្រះសង្ឃដែលធ្វើដំណើរដែលព្រះអង្គដែលធ្វើដំណើរហ្នឹងអញ្ចឹងគាត់ទិញបាយមួយកញ្ចប់ហ្នឹងស្មើនឹងគាត់ធ្វើការមួយឆ្នាំដោយសេចក្តីជ្រះថ្លារបស់គាត់ហ្នឹងគាត់ដូចថាមានសទ្ធាអញ្ចឹងបុណ្យហ្នឹងតបស្នងគាត់ពេញតអស់ចាហ្មងហ្នឹងខ្ញុំនិយាយកាត់កាត់តែប៉ុណ្្នឹងឯងហើយចូលមកដល់ចំណុចទី3បានន័យថាការធ្វើទានឲ្យដល់អ្នកជំងឺ បងប្អូនអ្នកណាក៏ស្រឡាញ់ជីវិតដែរសំបីតែមិនថាបុគ្គលណាសំបុគ្គលណាសំបីតែសត្វដេរឆានក៏ស្រឡាញ់ជីវិតដែរអញ្ចឹងពេលដែលយើងឈឺយើងមានទុក្ខបានគេជួយយើងយើងអហើយដូចថាឈឺនៅស្រុកស្រែនៅស្រុកចង្ការឥឡូវគេធ្វើសង្ឃហទានដើម្បីជួយដល់អ្នកជំងឺហើយដូចជាសម័យកូវីដនេះអញ្ចឹងសម័យកូវីដណាសេដ្ឋកិច្ចយើងក៏ចុះហើយយើងក៏ ភ័យខ្លាចនឹងជំងឺ Covid ហើយសពរសជនទាំងក្នុងប្រទេស និងក្រៅប្រទេសដែលគាត់ជំនួយដូចឆ្នាំ Covid យកមកឲ្យចាក់ដល់ប្រជាជនយើងកូនខ្មែរយើងហ្នឹងហើយចឹងក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំសូមថ្លែងអំណរគុណដល់សពរសជនទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងអឺដូចថាប្រទេសក្រៅដែលលោកមានគុណធម៌ចំពោះអឺដូចថា កូនចៅខ្មែរទាំងប្រជាជនខ្មែរទាំងអស់ក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំសូមលើកម្រាមដៃ10អរគុណអឺដូចថាអត្តកតនីយបានទេដោយសារអីដោយសារលោកជួយឆ្នាំដង្កូវដល់ប្រជាជនយើងឲ្យយើងមានជីវិតរស់នៅ តទៅទៀតដូច្នេះខ្ញុំសូមអរគុណណាស់ហើយសូមលើកចំណែកបុណ្យដែលសន្សំតាំងពីក្មេងមកតាំងពីទានតាំងធម្មទានលើកចូលជូនដល់សពរជនទាំងអស់ដែលលោកមានក្តីករុណាដល់ប្រទេសកម្ពុជារបស់ខ្ញុំខ្ញុំសូមអរគុណណាស់ហើយចូលដល់ចំណុចទី3ដល់ចំណុចទី4ការឲ្យទានដោយអឺ ដល់ទូរភឹកបានន័យថាសេចក្តីអត់ឃ្លានបងប្អូនក្រីក្របងប្អូនក្រីក្រយើងកាលណាពេលខ្លះគ្នារកខ្វះព្រឹកខ្វះល្ងាចពេលដែលយើងឲ្យអង្គពេលដែលអត់ណាសំបីតែអង្គមួយកំប៉ុងគឺមានតម្លៃខ្លាំងណាស់ដូច្នេះ បងប្អូនយើងទាំងអស់ដែលលោកមានបនខ្ពស់ជាងអ្នកដូចថាបនខ្ពស់ជាងគ្នាដែលគ្នាខ្វះខាតដូច្នេះចេះជួយចែករំលែកគ្នាជាសម្បត្តិមួយយើព្រោះអីយើងមានបនណាដូចរដូចគ្នារៀនដូចគ្នារៀននៅក្នុងថ្នាក់ជាមួយគ្នាសំបីតែបងប្អូនបង្កើត ដែលកើតតីតែមួយជាមួយគ្នាក៏បននឹងចែកមកខុសៗគ្នាដែរបងប្អូនខ្លះក៏មាន បងប្អូនខ្លះក៏ក្រ ចឹងយើងចេះជួយចែករំលែកទ្រព្យសម្បត្តិនោះឲ្យដល់គ្នានឹងគ្នាបានន័យថាលះនៅសេចក្តីកំណាញ់ហើយយើងចេះឲ្យគ្នាទៅកុសលធម៌ហ្នឹងឲ្យបងប្អូនបុណ្យដែលបងប្អូន ចេះចែករំលែកទ្រព្យហ្នឹងគឺអត់បាត់ទេអ្វីដែលបងប្អូនចំណាយទ្រព្យទៅបានន័យថាផលនឹងប្រកបមកវិញគឺអត់បាត់តែតរតែតរតែម្ដងព្រះពុទ្ធព្រះសម្មាសម្ពុទ្ធដែលជាបរមគ្រូនៃយើង ព្រះអង្គរកឃើញសភាវៈធម៌ដែលនៅក្នុងចិត្តគ្មាននរណាឃើញបំលែងនៃសភាវៈធម៌ហ្នឹងឯងសំបីតែសទ្ធាដែលលោកថាជាជាទ្របដ៏អស្ចារ្យហ្នឹងណាក៏គ្មាននរណាដឹងថាសទ្ធាដែលនៅក្នុងចិត្តរបស់បុគ្គលម្នាក់ម្នាក់ហ្នឹងមានសទ្ធាអឺដូចថាមានមានចាស់ថ្លាកម្រិតណាដែរតតែដូចថ្នាក់សោតតាបានសោតតាបានបានន័យថាលោកមានសទ្ធានឹងកាត់ផ្ដាច់នៅអកុសលរបស់លោកនឹង គឺថាលោកដឹងច្បាស់ជាងហ្មងតែចំណែកវិធុជនយើងយើងឮសូរថាសធាសធាអញ្ចឹងបានន័យថាឮតតគ្នាអត់តន់ថាសធានឹងកើតពីក្នុងចិត្តរបស់យើងផ្ទាល់តែម្ដងដោយវេខញ្ញាណរបស់យើងផ្ទាល់តែម្ដងគឺអត់មានទេបងប្អូនបើបងប្អូនជួបបានគិតថាសធានឹងអស្ចារ្យមែនហ្នឹងឧទាហរណ៍ក្នុងសធាមួយ ហើយយើងមើលពេលដែលដូចថាជំព្រះសង្ឃលោកមានអាពាធក្តី លោកអត់ដឹងតរអីទេក្រៅពីបាបហើយនឹងស្បងជីពរអញ្ចឹងបងប្អូនពុទ្ធបរិស័ទយើងនឹង ទំនុកបំរុងលោក ជាបច្ច័យ4ដើម្បីលោកបាន មានជីវិតរស់នៅបន្តទៅទៀតយើងយើងបងប្អូនពុទ្ធបរិស័ទដែលមានបុណ្យដែលមានទ្រព្យហ្នឹងគួរចំណាយទ្រព្យហ្នឹងដើម្បីយកអានិសង្សផលបុណ្យហ្នឹងឲ្យបន្តធ្វើដំណើរទៅមុខទៀតព្រោះអីទ្រព្យសម្បត្តិដែលយើងរកបានមកបានន័យថាទ្រព្យសម្បត្តិទាំងអស់នោះគ្រាន់តែជាការលំអនៅក្នុងបច្ចុប្បន្នមួយខណៈចិត្តមួយខណៈចិត្តប៉ុណ្ណោះដូច្នេះខ្លះសិទ្ធិប្រងាប់ចោលលុយ អ្នកមានខ្លះក៏ងាប់ចោលលុយអ្នកធំខ្លះក៏ងាប់ចោលលុយអត់ដឹងថាយកលុយនឹងទៅធ្វើអីហើយអ្នកខ្លះទៀតងាប់ចោលលុយហើយទុកកិត្តិយសអាសោចទៀតផងក៏មានដែរក៏ប៉ុន្តែបើយើងចេះចាយលុយដែលយើងមានយើងរលាស់ខ្លួនចេញពីវត្តដាក់សំខាន់ព្រះសម្មាសម្ពុទ្ធព្រះអង្គលោកឲ្យយើងរលាស់ចេញពីវត្តដាក់នឹងតែម្ដងព្រោះអីការកើតការឆ្លាប់នឹងវាជាប់តគ្នាមិនដាច់ហើយវាអត់ទៀង ដូចថាទុកនឹងវាទុកអត់លហែព្រះសម្មាសម្ពុទ្ធលោកថាសមុទយៈជាលោភៈនឹងជាតណ្ហានឹងជាហេតុដែលនាំឲ្យកើតទុកតែម្ដងអញ្ចឹងបងប្អូនដែលមានទ្រព្យនឹងគួរធ្វើសេចក្តីល្អនៅក្នុងបញ្ញាកិយវត្ថុ10នឹងមានទៀនទៀនមយៈនឹងតែជាជាខាងដើមហើយឥឡូវចូលដល់ចំណុចទីទី5ចូលដល់ចំណុចទី5បានន័យថាតម្កល់ស្រូវថ្មីឬផ្លែឈើ ផ្លែឈើដំបងដល់វិខុដល់បុគ្គលអ្នកមានសិលឃើញឯសពរោះទៀនណាលោកបានបញ្ជាក់ទៀតណាលោកបានបញ្ជាក់ថាស្រូវស្រូវថ្មីក្តីផ្លែឈើថ្មីក្តីកាលណាយើងឲ្យបុគ្គលអ្នកមានសិលគឺឲ្យបដិគាហកៈអ្នកទទួលនោះដែលប្រឆាចនៅអឺដូចថាទោសៈមោហៈជាអ្នក បដិបត្តិល្អជាអ្នកមានគុណធម៌ខ្ពស់កាលណាបើយើងធ្វើបុណ្យទៅហើយយើងអមោទនីជូនបុណ្យដល់ពុទ្ធដល់ញាតិដែលយើងបានចែកឋានរបស់យើងហ្នឹងអញ្ចឹងបុណ្យហ្នឹងបានដល់ទៅពីរចំណែកទី1សេចក្តីសុខនៅក្នុងបច្ចុប្បន្នទី2សេចក្តីសុខទៅលោកខាងមុខទី3យើងចែករំលែកបុណ្យដល់ញាតិរបស់យើងយើងអត់ដឹងថាលោកលោកតាលោកយាយមេដាបៃតារបស់យើងសាច់ញាតិយើងទាំង7សន្តាននោះលោក កើតនៅក្នុងទីឋានណាទេប៉ុន្តែបើសិនណាជាយើងធ្វើទៀនទៅហើយយើងអឺដូចថាជូនបនគាត់ហើយចឹងគាត់បានផ្ដាច់នៅកម្ពុជានោះដោយសាររយៈកាលដែលយើងប្រព្រឹត្តនៅអំពើល្អហើយដូចថាស្រូវថ្មីថ្មីដែលយើងច្រូតហើយអញ្ចឹងណាយើងនឹកឃើញយើងនឹកឃើញថាយើងត្រូវយកស្រូវថ្មីហ្នឹងប្រគេនដល់បុគ្គលអ្នកមានសិលឲ្យបានដូចថាអ្នកមានគុណធម៌ហ្នឹងដើម្បី ឲ្យបានសេចក្តីឲ្យបានបន់ឲ្យបានអានិសង្សហើយដូចផ្លែឈើផ្លែឈើសុទ្ធមានរដូវរបស់គេបងប្អូនដូចជាស្វាយកៅចិនក្តីមួយឆ្នាំផ្លែតែមួយដងទេអញ្ចឹងកាលណាយើងបានផ្លែឈើថ្មីថ្មីយើងយកប្រគេនដល់ព្រះសង្ឃដែលគាត់មានដែរលោកអឺដូចថាជាអ្នកបួសសិក្សារៀនសូត្រហើយប្រគេនដល់ចាស់ព្រឹទ្ធាចារ្យដែលលោកដូចថាចាស់ព្រឹទ្ធាចារ្យយើងប្រគេនទៅហើយយើងជូនទៅ ដូចថាគាត់អត់សូវដូចថាចាស់ទៅគាត់អត់មានថ្មិញទេអញ្ចឹងយើងប្រកេនរបស់ណា ដែលគាត់ហូបបានអញ្ចឹងគេឲ្យតាមការគួរកណាមានតែប៉ុណ្្នឹងទេគុណចាស់សាធុសាធុអរគុណច្រើនណាស់អាបាសិកានប់សវណ្ណបានអត្ថាធិប្បាយ បន្ថែមទៀតក្នុងត្រង់ដែលពររបស់នៅសាខាហ្នឹង ទាំង7ទាំង8ហ៎ហ្នឹងហើយទាំង8ហ្នឹងឥឡូវក៏គេងគុណចាស់ចន្ទជោតបន្តបន្ថែម នៅសល់ប្រហែល20នាទី13នាទីទៀត14នាទីទេមុនប្រហាក់បង្ហាយហ្មងទេអូអូសុំសុំសុំឲ្យសារ៉ាត់តិចសារ៉ាត់មានអីចង់សួរទេ ពួកចិត្តដល់បានស្ដាប់បានច្រើនចឹងទេលោកម្ចាស់ទើបតាលើកហ្នឹងឯនេះបានស្ដាប់ពធច្រើនអត់សូវបានអង្គុយឥឡូវឥឡូវមានអីយោបល់អីថែមថយទេករណីអត់មានអីក្រៅពីអស្មូតព្រះធរខន្តីហ្នឹងពីរឃ្លាទេលោកម្ចាស់ចាំចំក្រោយចាំចំក្រោយឥឡូវប្រកេនកូនចាស់សិនចាំចំក្រោយសរសើរសរសើរពធវិញម្ដង អូខេឥឡូវប្រគេនគុណចាស់ចន្ទជុតតោបន្តថែមបញ្ចប់តែម្ដងនៅសល់5នាទីទៀតនៅដូរណាណានៅសំណួរកណាសួរវិញហ៎អស់សំណួរហ៎សំណួរហ្នឹងកណាចង់ថាសួរចង់សួរថា ក្នុងកាលទៀនហ្នឹងរីគុណចាស់គ្រូលោកបានរៀបរាប់ហើយប៉ុន្តែក្នុងរដូវរដូវកឋិនចូលមកដល់ហ្នឹងអរញាតិញោមធ្វើយ៉ាងណាឲ្យត្រឹមត្រូវទៅតាមវិន័យកាលទៀននេះឧទាហរណ៍ថា ធ្វើយ៉ាងណាឲ្យត្រឹមត្រូវ បានបានហៅថាឲ្យតាមសពរដ្ឋទៀនទៀនច្រើនអត់សំសម្បត្តិសម្បត្តិបញ្ញូតខាងនោះហើយញោមលើសម្ដីបាត់សារ៉ាត់បាត់សិន អរបាទហើយសូមអនុមោទនីនៅការបរិយាយធម៌របស់គុណចាស់របស់ញោមអូហែមកណាតេតោជាមួយនឹងការលទៀនហើយក្នុងប្រសោតហ្នឹងសូមបញ្ជាក់ប្រគេនជូនបន្តិចបើយើងនិយាយអំពីសាពោអិសៈទៀនសោត ជាប្រសូតដែលសម្ដែងនៅ ក្នុងគម្ពីរអង្គត្រនិកាយបញ្ចកនិបាតបេដកលេខ45ទំព័រ88ណែតែបើយើងនិយាយអំពីការលាទៀនសូត្រវិញ និយាយអំពីការធ្វើទៀនតាមកាលនឹងសំដែងនៅក្នុងគម្ពីរអង្គត្រនិកាយបញ្ចកនិបាតដែរប៉ុន្តែនៅភាគ44 44ក្នុងសុមនៈវៈហ្នឹងជាប្រសូតទី6គឺ កាលតិនអសូរហ្នឹងបែរដកលេខ44ទំព័រ81ហ្នឹងមិនដែលពីកាលតិន5យ៉ាងណាដល់យើងសិក្សាពធនៅក្នុងបៃដកដែរដើម្បីបានជាអឺគ្រឿងអាបានគ្រឿងអា ប្រតីអាងបន្លាការពារខ្លួនណាអ្នក ប្រាជ្ញអាងក្បួនការពារខុសណាហើយក្នុងការធ្វើទៀនទៅតាមកាលជាអំពីស្តាប់អរោះដែលជាអ្នកមាននៅបញ្ញាជាអ្នកភាពឆ្លៀងវៃចាត់ចែងនៅ ទ្រព្យសម្បត្តិដែលខ្លួនមានធ្វើដោយសទ្ធាក៏ធ្វើធ្វើដោយសេចក្តីគោរពក៏ធ្វើធ្វើតាមការក៏ធ្វើរស់ធ្វើតាមការហ្នឹងមានន័យថាមិនមែនធ្វើជាប្រកដីទេធ្វើមានពេលមានវេលាមានពេលមានវេលាដោយដែលយើងអឺបានស្ដាប់ពុទ្ធចាស់ក៏ញោមបានលើកមកបាញ់ចឹងណានៅក្នុង ព្រះវិន័យវេដភាគ8ក្នុងវិមហាវៈដែលពុនចាញ់យើងសានៅលើមកក៏ដល់អំពីបាទកៅសាខាសំពោ8ប្រការនោះដល់នោះក៏មានណាចូលនៅក្នុងកាលទានផងដែរដូចជាអាកិនតកាសៈទាននឹងទេតិបើទានដល់អាកិនតកាសៈ ពកដែលទៅតែមកដល់ថ្មីណាហើយគាមិកាសៈទានងទេតេឲ្យទានដល់ពិខុដែលត្រៀមនឹងរៀបចំដំណើរទៅផ្លូវឆ្ងាយជាលៀនតទានងទេតេអីចឹងមកណាលៀនផតអីចឹងទៅឬក៏កលៀនភេសជ្ជៈអីចឹងក៏ជាការលទៀន ហ្នឹងគឺជាដំណើររបស់សប្បុរសធ្វើតាមការតាមពេលវេលាអញ្ចឹងទៅហើយយើងនិយាយពីការធាន5យ៉ាងក៏ចូលទៅនៅក្នុងទានរបស់សប្បុរសផងដែរដោយសារតែសប្បុរសយល់យល់ដឹងអំពីទុកលំបាករបស់អ្នកដទៃ យល់ដឹងអំពីទុកលំបាករបស់អ្នកដតីហ្នឹងគឺថាទោះបីតែជាបព្វជិតក៏ដោយជារបស់ក៏ដោយយល់ដឹងពីទុកលំបាកចឹងដើម្បីសម្រួលបើនិយាយថាដើម្បីសម្រួលដើម្បីសម្រួលដល់អឺបព្វជិតក្តីក្រហោះក្តីណាតកតទៅជាមួយនឹងការឲ្យទានដល់អ្នកមកថ្មីក្តីអ្នកធ្វើដំណើរព្រៀបធ្វើដំណើរចេញទៅក្តី ក្នុងពេលស្របកាត់ទុរភិកក្តីហ្នឹងហើយក្នុងពេលដែលយើងនិយាយពីអ្នកជំងឺនោះបើយើងប្រើបន្ល័យនៅក្នុងប្រសូតយើងប្រើខុសពីការសរសេររបស់លោកអ្នកដែលដកស្រង់ចេញមក ប្រសិទ្ធតូចតូចឥឡូវគឺប្រើបល័យខុសបន្តិចតិចទេបល័យបល័យនៅក្នុងបៃតងយើងប្រើពាក្យអាកិនតកាសតិលង្ទេតិចិត្តពាក្យវិកាសតិលង្ទេតិទុភិកេតិលង្ទេតិពីលៀនណាសតិលង្ទេតិអញ្ចឹងឲ្យទៀនដល់អ្នកមកថ្មីឲ្យទៀនដល់អ្នកធ្វើដំណើររៀបធ្វើដំណើរចេញទៅឲ្យទៀនដល់ អ្នកជំងឺឲ្យទៀងដល់ឲ្យទៀងដល់ពេលស្រុកកាតុរភឹកអីហ្នឹងហើយនៅឲ្យទៀងរបស់ថ្មីដែលទៅបានដំបងទៅបានដំបងដល់ស្ថិតតែជាកាលទៀងតែចំណាក្រុមចូលមកបញ្ហាកូនចាស់គាត់បញ្ហាមកដោយសារតែពេលវេលាយើងសតិចណាតាកតងទៅជាមួយនឹងការធ្វើកឋិនទានការធ្វើកឋិនទាននេះបើយើង អឺសំដែងទៅនៅក្នុងកាលទានទាំង5គឺអត់មានចូលទេអត់មានចូលជាកាលទានទេប៉ុន្តែដោយសារតែយើងយោងទៅតាមកថាទានហ្នឹងមានតែមួយឆ្នាំម្ដងឬក៏ថាមានការពេលវេលាត្រឹមតែ29ថ្ងៃអញ្ចឹងទៅក៏យើងហៅថាកាលទានកាលទានអីចឹងទៅណា តែតែការលទានដែរទៅព្រោះមួយឆ្នាំគឺយើងមានពេលវេលាធ្វើមិនមែនអាចធ្វើបានរាល់ខែហ្នឹងទេរាល់ថ្ងៃរាល់ខែហ្នឹងទេឆ្នាំហ្នឹងគឺប្រពុតព្រះអង្គទ្រង់អនុញ្ញាតដល់ភិក្ខុសង្ឃត្រឹមតែ29ថ្ងៃទទួលថ្ងៃណាមួយក៏បានមិនមែនទទួលបាន29ថ្ងៃ29ដឹក29លើហ្នឹងទេនៅ29ថ្ងៃហ្នឹងគឺ មួយវត្តហ្នឹងទទួលបានតែម្ដងទេមួយទៅណាដូច្នេះគាត់ចាស់សវណ្ណបញ្ញោលោកបានសួរថាតើអោយយន្តយោធ្វើយ៉ាងម៉េចឲ្យត្រូវតាមទាបអសបរោះឬក៏ថាឲ្យបានល្អអីចឹងទៅណាអឺខ្ញុំណាធ្លាប់បានសម្ដែងច្រើននៅស្រុកខ្មែរក៏ដោយនៅអូស្ត្រាលីក៏ដែរខ្ញុំណាក៏ធ្លាប់ស្ដាប់លោកទេសនាអីអឺសម្ដែងហោហែហោហែ គាត់ថាចេះគាត់ថាមានបបចិត្តមួយចំនួនសិក្សានៅកន្លែងហ្នឹងមិនយល់ទេមិនយល់ហើយសំដែងទៅគឺធ្វើឲ្យពុទ្ធបរិស័ទស្ដាប់ទៅយល់ខុសដូចគ្នាណាដូចជាប្រើពាក្យថាញាតិញោមបើធ្វើកឋិនទានពេញនៅសម្ពត់ជ័យវរដែលមិនត្រូវតាមវិន័យ មិនត្រូវតាមវិន័យមិនត្រូវតាមຂ្នាតអីចឹង ទៅប្រគិនដល់ប្រសង់ហ្នឹងអាហ្នឹងមិនហៅថាឆ្លាតមិនហៅថាធ្វើបន់តែគាត់តែបញ្ញាទេមិនហៅថាធ្វើទៀនបោះសពរស់អីចឹងហោះហែចឹងទៅអញ្ចឹងខ្ញុំដំណើរក៏ធ្លាប់បានប្រមានជំរាបជូនថាការធ្វើកឋិនទាននេះសំខាន់គឺ មិនមែនទៅលើញាតញោមនោះទេសំខាន់គឺទៅលើប្រសង់ព្រោះញាតញោមមិនមែន ធ្វើកឋិនទានមិនមែនធ្វើកឋិនទានទេបើយើងនិយាយទៅគឺធ្វើជាវត្តទានធ្វើជាវត្តទានតែដោយសារតែប្រសង់ហ្នឹងយកសម្ពាត់ហ្នឹងទៅប្រើត្រង់កឋិនក៏យើងអួយឈ្មោះថាកឋិនទានដែរចឹងទៅតាមពិតញាតញោមធ្វើជាវត្តទានណាស់ទេ តួនាទីរបស់ញាតិញោមគឺវេសម្ពុតដល់ប្រសងហើយគឺចាប់ប៉ុណ្្នឹងឯងហើយសងពេញបរិបូរណ៍អញ្ចឹងបានយើងកុំគិតថាញាតិញោមប្រទានសម្ពុតមិនត្រូវពួរមិនត្រូវខ្តាតឬក៏មិនបាន ត្រឹមត្រូវតាមវិន័យនឹងមិនឆ្លាតមិនអីតាមគិតមិនមែនទេតងញាតិញោមអញ្ចឹងទេញាតិញោមប្រទៀនសពុតរបៀបណាក៏ដោយឲ្យតែប្រទៀនដោយជ្រះថ្លាប្រទៀនដោយគោរពរបស់គាត់ហើយអាហ្នឹងគឺបានបំពេញបរិបូរណ៍ទៅដល់ទៅព្រោះគាត់មិនមែនទៅធ្វើនៅប្រធានថារតិចមួយប្រសងនោះទេរឿងប្រធានថារតិចក្រៅក្រងឡើងឬក៏ក្រៅក្រងមិនឡើងទាក់ទងមួយនឹងប្រសងនោះទេអញ្ចឹងបាន ព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងក្នុងព្រះវិន័យបេដកភាគ8ក្នុងកថានកណ្ដកៈក្តីព្រះវិន័យបេដកភាគ13កថានភេទនឹងក្តីគឺព្រះអង្គឲ្យពិខុសង្ឃឲ្យប្រតាំងនឹងប្រគល់នៅសម្ពុតក្រៅត្រង់កថានឹងដល់ទៅពិខុអង្គណាដែលឆ្លៀសវៃគ្រាប្រតិពលចេះនៅអានិសង្ឃ5ចាំនៅនេតិកា8អនត្តតាការៈ ឲ្យផុតពីតាការៈ17អាចញ៉ាំងសង់អាចញ៉ាំងកថាថារកិច្ចឲ្យឲ្យកើតឡើងអាចញ៉ាំងសង់ឲ្យអពុទ្ធរាបាន បានប្រគល់ទៅសុពតនឹងឯងឲ្យដល់វិខោសង់ឲ្យដល់វិខោដែលក្រាក្រមអើគាត់ចាស់គ្រូការចាត់ចែងនៅជីវរហ្នឹងសម័យដើម លោកឲ្យចាត់ចែងបើឥឡូវគេធ្វើឲ្យស្រេចគាត់ចាស់គិតធ្វើមិនឥឡូវណាធ្វើឲ្យស្រេចនឹងហើយដែលវានៅលើ ពិខុដែលលោកដែលសំប្រគល់ឲ្យហ្នឹងតើចេះធ្វើអត់ចេះចេះធ្វើចេះធ្វើ នៅកឋិនថារកិច្ចឲ្យឲ្យឡើង ជាកឋិនថារកិច្ចដែរឬក៏អត់វាអត់តាកតងអីមកញាតញោមទៀតទេណាគឺតាកតងជាមួយនឹងភិក្ខុហ្នឹងព្រោះពាក្យថាអនដ្ឋតាការៈ24គឺជាអាការៈដែលក្រៅកឋិនមិនឡើងតើសម្ពុតយ៉ាងម៉េចដែលក្រៅកឋិនមិនឡើងហ្នឹង ហើយអដ្ឋតាការៈ17អាការៈដែលក្រៅកថាឡើងហ្នឹងតែដោយដោយដោយសុពតយ៉ាងម៉េចដោយដោយធ្វើយ៉ាងម៉េចអានោះគឺនៅលើពិខុដែលសង់បកលឲ្យហ្នឹងតែឆ្លៀសវ័យអត់អញ្ចឹងបានក្នុងព្រះវិន័យបដកភាគ13ដែលប្រើពាក្យថាពាក្យថាកថាអ្នកហ្នឹងគឺថាជា ជាសភាវៈដែលកើឡើងមកដល់កម្រពាក្យថាកើឡើងមកដល់កម្រនេះមិនមែនមានន័យថាមួយឆ្នាំកើម្ដងមួយឆ្នាំមានម្ដងទេអត្ថាធិប្បាយអញ្ចឹងគឺខុសតែទេតែម្ដងណា បើប្រើពាក្យថាកឋិននទាននេះឬក៏កឋិនថារកិច្ចហ្នឹងពាក្យថាកឋិនហ្នឹងជារបស់ដែលកើតឡើងនៅកម្រព្រមមួយឆ្នាំនេះម្ដងបើថាអធិប្បាយទៅផងហ្នឹងគឺខុសទៅទេតែម្ដងណានិយាយខ្ញុំណាស់អាត្មាសូមបដិសេធចឹងមកខុសទៅទេមកណាព្រោះมันតាកតងអីជាមួយរឿងមួយឆ្នាំកើតម្ដងទេ គឺតាកតងទៅជាមួយនឹងពិខុសង្ឃហ្នឹងដែលថាអាចធ្វើឲ្យកឋិននឹងឡើងឬក៏មិនឡើងណាឲ្យឡើងទៅជាកឋិនទេដើម្បីបានអានិសង្ឃ5នេះគឺមិនងាយទេតែមិនងាយទេ ហើយបើយើងនិយាយបច្ចុប្បន្ននេះផងពាក្យច្រើនគឺក្រៅប្រធានមិនឡើងទេឃើញទេហើយដែលក្រៅប្រធានមិនឡើងមិនមែនដោយសារញាតិញោមប្រគេនសម្ពាត់មកមិនត្រូវទេព្រោះលោកអត់ចេះធ្វើវាខកអត់ចេះធ្វើវាតាកតោទៅជាមួយនឹងវិបត្តិហ្នឹងណាវិបត្តិវត្ថុវិបត្តិហ្នឹងគឺសម្ពាត់ហ្នឹងមិនមិនត្រូវណា ពេលខ្លះអឺ យើងអ្នកបួសហ្នឹងអានតែគេធ្វើសម្ពត់ហើយអញ្ចឹងទៅអត់អត់ចេះមើលមិនដឹងថាសម្ពត់នឹងកាត់ដាច់ឬក៏មិនកាត់ដាច់ព្រោះធម្មតាសម្ពត់ភាគច្រើន គឺដេបត់តែកាលណាដេបត់អាហ្នឹងគឺយកមកក្រាំងទៅអត់ឡើងទេណាតើតែសម្ពត់កាត់ដាច់ហើយកាត់ដាច់ឲ្យដេភ្ជាប់វិញកាត់ដាច់ដេភ្ជាប់វិញហ្នឹងត្រូវដេត្រឹមត្រូវទៀតបើកាលណាដេមិនត្រូវអាហ្នឹងក៏អត់បានទៀតដែរ ណាដូចជាដេទៅធ្លាយកសែងអីជាដើមធ្លាយអពីពីធ្លាយកសែងពីបខាងទៅបខាងជាដើមនោះក៏មិនអាចក្រានឡើងជាប្រធានដែរសំខាន់គឺវានៅលើពិខុដែលលោកយកសម្ពុតនឹងមកបណ្ឌិតហ្នឹងទៅណាព្រោះពីដើម យើងនិយាយពីសម័យពុទ្ធអឺអត់មាន ធ្វើអញ្ចឹងអត់មាន ធ្វើសម្ពុតជាវស្រេចយកទៅប្រគិនទេគឺយកសម្ពុតពួសសពធ្វើអីជាដើមទៅប្រគិនប្រសង់ ណាទៅប្រទានប្រសង់ប្រមាណថាអាចធ្វើជាវបអាចធ្វើជាសង្ឃដីបានឬក៏អាចធ្វើជាចពោបានឬក៏អាចធ្វើជាស្បង់បានណាមួយឬក៏មានទាំង3ក៏ដោយមានណាមួយក៏ដោយយកទៅប្រគេនប្រសង់ទៅប្រសង់លោកប្រគល់នៅសម្ពាត់នឹងឲ្យដល់ភិក្ខុអង្គណាភិក្ខុអង្គហ្នឹងលោកត្រូវឆ្លៀសវៃក្នុងការធ្វើសម្ពាត់ហ្នឹងតាំងពីការពីអីជាដើមហើយព្រះសង្ឃនៅក្នុងវត្តហ្នឹងភិក្ខុនៅក្នុងវត្តហ្នឹងគឺត្រូវជួយធ្វើ ភិក្ខុណាប្រកាន់ឬក៏យល់ថាខ្លួនឯងជាថេរៈហើយមិនឪណោមិនជួយធ្វើទេភិក្ខុនោះគឺត្រាបាត់ទៅគាត់ទៀតណាអាហ្នឹង គឺត្រូវជួយធ្វើធ្វើម៉េចឲ្យហើយនៅក្នុងថ្ងៃហ្នឹងកាលណាបើមិនហើយថ្ងៃហ្នឹងទេកន្លងរាត្រីវាជាវត្ថុវិបត្តិហើយមិនអាចក្រៅកធិនឡើងបានទេគណាត្រូវត្រូវជួយធ្វើគ្នាភិក្ខុអង្គណាខ្ជិលមិនជួយធ្វើត្រូវអាបត្តិណាអញ្ចឹងបានត្រូវ សង្កត់ធ្ងន់ទៅលើវិខុដែលទទួលសម្ពាត់ពីសង្ឃដែលសង្ឃប្រគេនឲ្យធ្វើឲ្យឲ្យឲ្យក្រាក្រងហ្នឹងគឺឆ្លៀសវៃឬក៏មិនឆ្លៀសវៃណាឆ្លៀសវៃឬក៏មិនឆ្លៀសវៃណាបើកាលណាមើលសម្ពាត់ហ្នឹងគេធ្វើសម្ពាត់គេកាត់ឥឡូវយើងយកមកមើលមកដឹងឆែកមើលគេកាត់ឥឡូវថាកាត់ហើយណាអត់ដេត្រឹមត្រូវទេមើលសរសៃមើលអីត្រឹមត្រូវហើយនៅអាបើថាត្រឹមត្រូវហើយត្រូវមើលពណ៌មើលពណ៌ត្រឹមត្រូវហើយអត់ត្រូវវោះ ស្នាបប៉ុណ្ណាយ៉ាងតូចក៏ត្រឹម5ហាត់ក្តាប់ដែរទៅស្ទឹងបណ្ដោយហ្នឹងហើយយើងត្រូវពិនិត្យមើលគ្រប់សពចឹងទៅបើដឹងថាអូជីវរនឹងត្រូវហើយក៏ចាប់ផ្ដើមបច្ចុតជីវរចាស់ចេញបើថាក្រៅជប៉ុននេះហើយត្រូវអតិថានជីវរថ្មីនេះឡើងធ្វើពិន្ទុកម្មឲ្យធ្វើអតិថានជីវរថ្មីនេះឡើងហើយក្រៅជីវរថ្មីនេះដោយមានបលិយចំណុចផ្នែកជាតិទេតែពេញត្រូវប្រាប់នេះទៀតអឺតែសង្ខេបសង្ខេបទេហើយពេលដែល ពេលដែលក្រាលនេះក្រាលជប៉ុននេះហើយប្រាប់សង្ឃប្រាប់សង្ឃដល់ខ្លួននោះក្រាលកធានដល់ជប៉ុននេះបន្ទាប់មកក៏ឲ្យសង្ឃអនុញ្ញាតអាហ្នឹងគឺជាការបំពេញកិច្ចទូនាទីរបស់ព្រះសង្ឃដែលត្រូវធ្វើកថាថារកិច្ចហ្នឹងតែខ្ញុំចង់ញាតញោមទេញាតញោមប្រគិលសពុតបែបណាក៏ជារឿងសធារបស់គាត់ទេណាជារឿងសធារបស់គាត់ ណាគឺសំខាន់នៅលើប្រសងទៅយកមកប្រទៅកាត់ត្រូវឬក៏មិនត្រូវត្រូវពណ៌ឬក៏មិនត្រូវអីសពគ្រប់ដែរកាត់ត្រូវខ្នាតឬក៏មិនត្រូវអីគឺត្រូវតែគិតតាមតែយើងសង្កេតមើលខ្ញុំណាត់អាខ្លួនឯងធ្លាប់ធ្វើកថាប្រគិប្រសងទៅតាមវត្តនានាអញ្ចឹងខ្ញុំណាធ្លាប់ជួបដល់ច្រើនគឺហូបអត់ចេះក្រាកថាអត់ចេះក្រាកថាទេហើយអត់ចេះមើលសពតទេ ហើយតើឃើញតែមើលសពតណារៀងល្អល្អរៀងលើបលើបអីទៅពឹបហ្មងពឹបហើយអត់មានយកមកមើលថាអូកាត់បង្កាត់អីទេតាមចិត្តសពតរបៀបហ្នឹងបើចឹងគឺថាដេបត់ទេបត់ទេនឹងអត់សំបានទេហើយធម្មតាសពតជ័យវរពិភពសង្ឃប្រសង្ឃត្រូវប្រគល់សពតឲ្យពិភពក្រាហ្នឹងប្រគល់សង្ឃកដីឬក៏ប្រគល់ស្បង់ឬក៏ប្រគល់ចពោបានតែមួយទេពិភពអង្គថាលេងយកទាំង3ក្រាលហ្មង ឥឡូវគឺអត់បានទេដល់ត្រាណាមួយទេកណាអង្គខ្លះក៏មិនចេះអតិថាមិនចេះបិចុតមិនចេះអតិថាមិនចេះក្រាលមិនពិបាកណាស់តែពិបាកអានឹងត្រូវការឆ្លៀសវៃអញ្ចឹងបានបុរាណអ្នកប្រាជ្ញបុរាណយើងគឺធ្វើបានត្រូវប៉ុន្តែបច្ចុប្បន្ននេះអឺធ្វើមិនត្រូវទេខ្ញុំណាសូមប្រកេនជម្រាបជូនថា បើខ្ញុំណាធ្វើដាក់នាំធ្វើប្រធានតណាអញ្ចឹងខ្ញុំណាមិនដែរឲ្យក្រើនទេពាក្យខ្មែរយើងថាក្រើនក្រើនណាគឺថាក្រើនប្រធានតែខ្ញុំណាមិនឲ្យក្រើនទេណាមូលហេតុអីបានជាមិនឲ្យក្រើនណាដូចជាពិខុដែលលោកក្រើនប្រធានលោកពោថាម៉េចណា ណាបបពិតព្រះសង្ឃដល់ចម្រើនណាណាតាមខ្ញុំប្រកាសណាយល់ឃើញថាវិខុអង្គនេះចេះនៅ អនុសង្ឃ5ចាំមេតិកា8បរិពោធ2អនត្តតាការៈ24អត្តតាការៈ17អាចញ៉ាំងនៅប្រធានធរកិច្ចឲ្យកើតឡើងយ៉ាងសមឲ្យអនុទ្រាលក្ខណ៍ទៅហើយសួរថាវិខុនឹងចេះអីខ្លះចេះអនុសង្ឃ5អត់សួរអីខ្លះអត់ចេះផងទៅទៅទេហ្មងចេះមេតិកា8ទេអត់ចេះ8 2អត់ចេះអនត្តតាការៈ24អត់ បើអត់ទៅខំថាធ្វើស្អីអញ្ចឹងបើខ្ញុំណាំដែរឲ្យសូត្រទេនៅឲ្យឲ្យឲ្យ ប្រើពាក្យហ្នឹងទេណាប្រកេនប្រើប្រកេនអត់ប្រកេនលោឲ្យលោកសូត្រសូត្រប្រគល់ឲ្យណាអត់មានចាំបាច់ក្រើនណាលោកដល់យល់ឃើញ ថាវិខុអង្គនេះមានចៃវរទុពលដាច់ដាច់អីដាច់ស្អីចឹងដាច់ដាច់ស្អីចៃវរធ្វើចេះហ្នឹងដាច់ស្អីណាហើយទៅយល់អាហ្នឹងនិយាយនិយាយខុសតែទេមកអានិយាយឃើញនៅមុខហើយនៅតែខុសទៀតហ្នឹង ណាដល់យល់ឃើញថាវិខុអង្គនេះមានចៃវរតុពលដាច់ដាច់ដាច់ស្អីចៃវរស្អាតចេះចៃវរស្អាតចេះឥឡូវគឺមិនចាំប្រើទេណាចេះអានសង5អីស្អីខ្លះសង5អត់ចេះអត់ដឹងដែរអើបើអត់ដឹងដែរមិនបាច់ថាទេតែមិនចាំប្រើទៀតដឹងទេគឺតបញាសណាតមេផនទេហ្មងទៅហើយក៏ឲ្យលោកក្រាក្រងទៅបើថាលោកប្រទេសគេជួយទៅ ខ្ញុំណាគឺតតណាគឺចេះតែជួយជួយលោកចឹងជួយចាត់ចែងក្រៅឲ្យហើយធ្វើឲ្យត្រឹមត្រូវឲ្យហើយបាទបាទចេះពីវត្តដល់ទេបើមិនចឹងទេគឺត្រាំងទៅដល់ឡើយទេខ្ញុំណាត់ស្មានមិននិយាយទូទៅទេក៏មិនជឿតែពីពុទ្ធចាស់ដែលចេះដឹងដែរតែគឺនិយាយតែពុកសង់ដែលលោកមិនបានចេះដឹងនៅក្នុងការក្រាក្រងប្រធានហ្នឹងហ្នឹងចឹងហើយរឿងការក្រាក្រងប្រធាននេះទៀត វត្តសាសគឺលោកអ្នកត្រាក្រមគិតលោករស់យកជីវៈខ្លួនឯងហើយមួយអាណាល្អល្អទៅយកមកយកមកតង់មិនទាន់បានសុទ្ធញាត់ផងយករោមកហើយជីវៈនឹងអត់ត្រូវទៀតអត់ទៅពេញចិត្តអាណាជីវៈនឹងមិនត្រូវក៏ដោយយកមកក្រាក្រមហ្នឹងក៏នៅតែអត់ត្រូវចឹងដែរអញ្ចឹងសូមប្រទានជម្រាបជូនយ៉ាងខ្លីថារឿងសម្ពត់កឋិននេះមិនមែនសំខាន់ទៅលើញាតិញោមទេ ញាតិញោមត្រឹមតែជាទាយកទាយិកាដែលជាអ្នកស្វាយសម្ពត់ជាទានតែប៉ុណ្ណោះរឿងការស្វាយសម្ពត់នេះដូចជានៅក្នុងព្រះតកថាសមន្តលោកបានបញ្ជាក់ថាតើសម្ពត់កសិនអ្នកណាស្វាយអ្នកណាស្វាយក៏បានដែរខោខោនៃតាមម្លេតាមម្លេរៃណាក៏អាចស្វែងសម្ពុតប្រធានដល់សងបានបបាសតបាសិកាក៏អាចស្វែងសម្ពុតប្រធានដល់សងបានទេវតាក៏អាចស្វែងសម្ពុតប្រធានដល់សងបានដែរ ណាអាហ្នឹងគឺនិយាយពីរឿងសម្ពុតអាណាផ្វាយហ្នឹងមហាធម្មកៈទាំង5ក៏អាចផ្វាយបានបបាបបាសកាក៏អាចផ្វាយបានកណាណាគ្រប់ម៉ោងទៀតគ្រប់ម៉ោងហើយគ្រប់ម៉ោងហើយអ្នកសម្បូតដឹកដៃសុំអត់អីទេហ្នឹងហើយសុំគ្រប់ម៉ោងគ្រប់ទឹកតែសុំបញ្ចប់កុំអោយកុំបត់ឆឹងអញ្ចឹងណាអញ្ចឹងប្រគេនជម្រាបជូនសាថ្មី ពុទ្ធចាស់ញាតិញោមសិក្សាស្វែងយល់បន្ថែមទៀតទៅ បញ្ហារឿងការធ្វើកឋិនទាននេះញាតិញោមគឺមានទូនាទីត្រឹមតែថ្វាយសម្ពុតទឹកប៉ុណ្ណោះហើយបើសិនជាគាត់រោសម្ពុតឲ្យបានត្រឹមត្រូវឯសម័យសពថ្ងៃអញ្ចឹងគឺរោសម្ពុតជាវត្តត្រឹមត្រូវអាហ្នឹងជារឿងការឆ្លៀសវៃរបស់គាត់កុំឲ្យប្រសងលំបាកអនុគ្រោះប្រសងទៅរោសម្ពុតជាវត្តឲ្យគេកាត់ត្រឹមត្រូវ មានຂណាតត្រឹមត្រូវមានពណ៌ត្រឹមត្រូវអញ្ចឹងទៅអឺញាតិញោមក៏ទិញយកមក ហើយសប្ថ្ងៃហ្នឹងដល់ពេលដល់ពេលតម្រូវអញ្ចឹងទៅ អ្នកដែលលក់ហ្នឹងក៏ដូចតម្រើសដែរតែណាណាតម្រើសដែរឡើងថ្លៃដែរណាតែណាឡើងថ្លៃដែរសម្ពុតជាវរធម្មតាគេអត់កាត់អត់អីទេថាមួយត្រៃ20ម៉ឺនអញ្ចឹងជាវរគេកាត់គេលក់មួយត្រៃ30ម៉ឺនទៀតទៅខុសគ្នាអញ្ចឹងគេយល់លេសថាជាវរគេគេកាត់ត្រឹមត្រូវណាគេកាត់ត្រឹមត្រូវណាជាវរឯនោះមិនកាត់អញ្ចឹងគេថោកអញ្ចឹងហើយណាអញ្ចឹង ហ្នឹងហើយអញ្ចឹងបញ្ហាគឺនៅលើប្រសានដែលទទួលយក support ហ្នឹងមកឆ្លៀសវ័យឬក៏មិនឆ្លៀសវ័យក្រានឡើងឬក៏ក្រានមិនឡើងវាអត់ទាក់ទងមួយញាតិញោមទេគឺតាកតងជាមួយនឹងព្រះសង្ឃហ្នឹងគឺប៉ុណ្ណឹងណាសូមអនុមោទនីសាធុសាធុអរគុណណាគុណចិនចាស់ទាំងពីរព្រះអង្គហើយនឹងយមសវណ្ណឥឡូវជួលមកដល់ទូនទីអ្នកស្មូតចំក្រោយសរសើរធម្មទេសនាវិញម្ដងដល់បុគ្គលទូនទីឲ្យថាវរៈដូចតទៅសូមជ័យ កណាកណាក្រោយពីបានស្ដាប់សាប់ទេសនាបញ្ញាលាវខ្លាអង្គសង្ស័យ រួមព្រះធម៌ពិតពីចិត្តក្រៃច្បាស់លាស់ជាងថ្ងៃព្រះទៅទៀត ដូច្នេះបរិស័ទខំប្រព្រឹត្តកាន់ធសុញចរិតកំបីឃ្លីស្ដាប់ពុតដីកា ចេញណាឆ្លៀតចោលចិត្តចង់អៀតដែលសៅមកបើកចិត្តអើយធំជាឬកុលសន្សំ មាំងផលវាស្ពានឆ្លងទៀនសាលភាវនីតាមកនឡមូលជុំប្អូនបង ធ្វើសាទីស្ដាយអើយសាស្ដាយព្រះគុណម្ចាស់ពីរោះខ្លាំងណាស់លោកនិងទី ស្ដាប់ធម៌ជក់ចិត្តលោកទូលមីជាទ្រពធនធានយានថ្លៃថ្លាសូមបានបញ្ញាគ្រប់គ្រប់គ្នាគ្រប់គ្រប់ព្រះអង្គសូមអនុមោទនី សាធុសាធុអរគុណច្រើនអ្នកបងបងសម្រាប់កំលីបងចាសុខសប្បាយសូមអរគុណដល់គុណចាស់ទាំងពីរព្រះអង្គហើយនឹងសូមជូនពរឲ្យប្រិយមិត្ត ទាំងអស់ដែលបានចូលរួមទស្សនាហើយនឹងជូនពរវាគ្មិនយើងទាំងអស់ជួបតែនឹងសុខចម្រើនពុទ្ធពរទាំងឡាយបុត្រប្រការអាយុវណ្ណៈសុខៈពលៈនិងប្រាថ្នាវ័យសួយបានសម្រេចដោយសេចក្តីប្រាថ្នាសូមសន្យាថាជួបគ្នានៅសប្តាហ៍ក្រោយនៅថ្ងៃសុខបន្តទៀតសូមថ្វាយបង្គំលាសូមចម្រើនពរលា